សូមជូននីតិបណ្ដោះគំនិតនិងទស្សនៈនយោបាយសូមលោកលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទាំងអស់ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈបណ្ដាញសង្គមទូរទស្សន៍អនឡាញ KK CCTV ដែលជាទីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី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 400ខែមករាឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវថ្ងៃទី12ខែធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនេតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមគឺយើងថ្ងៃនេះយើង មានកម្មវិធីពិសេសបានជួបវាគ្មិនមកពីខាងដែនដីកម្ពុជាក្រមរបស់យើងទាំងពីរនាក់ទី1យើងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបលោកបងថៃថាមកពីខាងខេត្តប្រះតពាំង សុខសប្បាយបងកណាសុខសប្បាយកណាថ្វាយបង្គំព្រះអង្គបាទបាទហើយទី2សូមស្វាគមន៍បងគឹមគឹមគឹមគឹមគឹមបាទនៅ ខាងសាលាឆោតទៀនមកភូមិកង្រែងសុខសប្បាយបងបាទណាសូមស្វាគមន៍លោកគ្រូបាទអូខេហ្នឹងហើយអឺស្មារភាព មានបំណងហៅញោមហៅបងទាំងពីរមកចូលក្នុងវេទិកា ថ្ងៃនេះដោយសារតែអាត្មាបានតាមដានព័ត៌មាន នៅ ក្នុងបណ្ដាញសង្គម Facebook ហ្នឹងឃើញអឺព័ត៌មានដែលចេញមកពីខាងប្រភពបងថៃថាហើយនឹងបងគីមឃីមហ្នឹង ជាញឹកញយណាស់ដូច្នេះខ្ញុំកណ្ណាអាត្មាភាពមានការចាប់អារម្មណ៍យ៉ាងក្រៃលែងចំពោះការរៀបចំកាលពីថ្ងៃ ទី10ធ្នូ ឆ្នាំ2022នេះនៅគេហដ្ឋាន របស់បងថៃថានឹងផ្ទាល់ដូច្នេះខ្ញុំកណ្ណានឹងសួរអំពីព័ត៌មានផ្ទាល់ខ្លួនហើយនឹងជាព័ត៌មានដែល ពាក់ព័ន្ធក្នុងពិធីនឹងផងហើយនឹងកិច្ចការងារដែលបងថានឹងបានធ្វើពីមុនមកផងដូច្នេះហើយនឹងសួរបន្តមកទៀតគឺសួរវាគ្មិនទី2ទៅលើបង គឹមឃីមដើម្បីសួររៀបរាប់អំពីប្រវត្តិរឿងរ៉ាវនៃការកសាងសាលាឆតទៀនភូមិកង្រៃនេះផងដូច្នេះអាត្មាភាពសូមផ្ដល់ឱកាសឲ្យបងថាថៃថានឹងមុនដើម្បីឲ្យបងរៀបរាប់អំពីកម្មវិធីកាលពីថ្ងៃ ទី12ហ្នឹងដល់ថ្ងៃទី10ខែធ្នូហ្នឹងបងមានគំនិត ផ្ទាល់ខ្លួនឬក៏មាន ការគេហៅថាក្នុងកម្មវិធីរបស់យើងថ្ងៃនេះគឺថាកម្មវិធីបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមគឺចង់ឲ្យបងនឹងទាំងពីរនេះមានគំនិតផ្ទាល់ខ្លួនហើយមានគំនិតបំផុសចលនារបស់ប្រជាពលរដ្ឋយើងនឹងឲ្យបំបត្តិនៅផ្នត់គំនិតខ្លាចខ្លាចគេមិនហ៊ានធ្វើកម្មវិធីរបស់យើង គឺបំផុសគំនិត ដើម្បីកុំឲ្យផ្លាស់ប្ដូរ ឲ្យផ្លាស់ប្ដូរគំនិតហើយឬផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងនឹងឲ្យកុំឲ្យលិចលងទៅតាមអំណាចរបស់ជនចាហៅថាសត្រូវរបស់យើងចេះតែគៀបសង្កត់យើងរហូតឥឡូវសូមឲ្យវាវេទិកាទៅបងថៃថាតើកម្មវិធីរបស់បងនឹង ធ្វើដោយខ្លួនឯងដោយគំនិតឯងឬក៏បានមកពីប្រភពណាសូមជឿបាទគណៈជាបឋមខ្ញុំ កណាសូមក្រាបថ្វាយបង្គំព្រះអង្គហើយនឹងសូមក្រាបថ្វាយបង្គំនឹងជម្រាបសួរទៅដល់ព្រះជាប្រគុណប្រគុណម្ចាស់គ្រប់ព្រះអង្គដែលកំពុងតែកងនៅក្នុងបណ្ដាប្រទេសជុំវិញពិភពលោកក៏ដូចជា និយាយរួមនិយាយរលែកបណ្ដាខេត្ត21ខេត្តនៅកម្ពុជាក្រមនេះផងដែរហើយនឹងសូមគោរពជម្រាបសួរដល់ លោកតាលោកយាយអ៊ំប្រុសស្រីពុកម៉ែមានមីងបងប្អូនយើងទាំងអស់នៅក្នុងនិងក្រៅប្រទេស ជាពិសេសក៏សូមក្រាបថ្វាយបង្គំ ប្រគុណម្ចាស់សម្រិននិងលោកគ្រូគឹមគឹមផងដែរបាទដែលកំពុងតែស្នាក់នៅ ក្នុងស្លាកកាធានកំរែងបាទសូមអរប្រគុណនិងសូមអរគុណបាទអឺកណានិយាយពី ពាំងក្ដាច់ប្រកេះតិចណាអូខេកណាអអរគុណព្រះអង្គកណាដែលព្រះអង្គបានឲ្យកណាមានឱកាសដើម្បីចូលហៅថាអសម្ដែងក៏ដូចជារៀបរាប់នៅមតិខ្លះខ្លះជំវិញនៅក្នុងការគោរពទិវាសិទ្ធិមនុស្សអន្តរជាតិពីថ្ងៃ10ខែធ្នូ2022 កន្លងហើយ ថ្មី ថ្មីដែលកណាបានប្រពលើកឡើងធ្វើនៅក្នុងគេហដ្ឋាន គឺគ្រួសាររបស់កណាបតលកណាអំបញ្ញព្រះអង្គបាន មានសង្ឃនិកាសួរកណាថាតើបានការគ្រប់គ្រងក៏ដូចជាអឺពីប្រភពណា បាទដើម្បីនឹងមាន កំណត់ដើម្បី ប្រពឡើងនៅពិធីនេះខ្ញុំកណាសូមឆ្លើយថាកណាបានទទួលនៅសៀវភៅសិទ្ធមនុស្សក៏ដូចជាសៀវភៅសិទ្ធចិនជាតិដើមបាទតាមរយៈរបស់ក្មួយតោវាងជឿងហើយកណាយកមកមើលទៅកណាឃើញថាច្បាប់តាំងពីសៀវភៅនឹង គឺល្អមែនតែនសម្រាប់មនុស្សលោកទូទៅពិភពលោកក៏ដូចជាសម្រាប់និយាយរួមបាទនិយាយដល់ឡែកគឺនៅក្នុងកម្ពុជាក្រមយើងនឹងហើយប្រទេសវៀតណាមសប្តាហ៍មាន ដល់ទៅ54ជនជាតិឯណោះហើយអញ្ចឹងសិទ្ធិមនុស្សនេះគឺជាសិទ្ធិមួយដែលសម្រាប់មនុស្សទៅលោករស់រៀនមានជីវិតល្អមែនតែនបើសិនជាយើង មានផលវាសនា រស់នៅក្នុងប្រទេសមួយដែលហៅថាគោរពសិទ្ធិមនុស្សដូចជាសិទ្ធិភូនឹងអញ្ចឹងខ្ញុំជឿជាក់ថាអឺអស់មានការរើអើងការប្រពុយប្រកែប្រកាននៅពុយសាសក៏ដូចជាមានការមាក់ងាយគ្នាដូចជាអ្នក មានមើងងាយអ្នកក្រអ្នកចេះមើងងាយអ្នកខ្លៅអ្នកធំមើងងាយអ្នកដូចជាដើមលក្ខនឹងលក្ខអញ្ចឹងអានេះចំណិចនេះមួយហើយដែលធ្វើឲ្យខ្ញុំកណាចំណាប់អារម្មណ៍ហើយខ្ញុំកណាស្រឡាញ់ណាស់អំពីសិទ្ធិមនុស្ស ពីប្រុសខ្ញុំកណាចូលចិត្តអំពីអវ័យក្តីចូលចិត្តការគោរពគ្នាទៅវិញទៅមកស្មើភាពគ្នាអ្វីយើងកុំពូលឲ្យលើសហើយអ្វីក៏យើងកុំពូលឲ្យខ្វះដែរបើសិនជាខ្វះហើយវាចំណេញយើងអាចពូលបានបើសិនជាខ្វះហើយវាអន្តរាយយើងកុំពូលហើយបើសិនជាពូលលើសវាចំណេញយើងគួរពូលហើយបើថាពូលវាខ្វះយើងក៏មិនគួរពូលផងដែរនេះហើយដែលយើងចង់បានអសិទ្ធសេចក្តីសុខនៅក្នុងប្រទេសនីមួយៗហើយ និយាយចំពោះបុគ្គលនីមួយនីមួយកញ្ចឹងដែរបាទចង់បានសិទ្ធិសេរីភាពដូចតែគ្នាក្នុងការរស់រៀនមានជីវិតក្នុងសិទ្ធិចេញមកទេសក្នុងក្នុងសិទ្ធិធ្វើអ្វីមួយបាទហៅថាវាជំវិញនៅក្នុងសិទ្ធិនេះគឺហៅទៅវាល្អមែនតែនកណាហើយបើមិនទៅបែរទៅសិទ្ធិចិនជាតិដើមទៀតកណាឃើញរឹតតែប្រសើរជាង បាទប្រសើរជាងសិទ្ធិមនុស្សទៅទៀត អញ្ចឹងហើយធ្វើឲ្យកណាចំណាប់អារម្មណ៍កណាមានកំណត់មួយកណាទៅបិណ្ឌទៅទៀនទៅការអីជាដើមហើយជួបពួកម៉ាកជួបអឺចាស់ទុំអញ្ចឹងចិត្តថាបដូរយោបល់ហើយសូមការណែនាំពីពួកគាត់ដូចទៅឲ្យខ្ញុំនឹងនិយាយរួមមកខ្ញុំក៏បានចែកសៀវភៅនឹងដែរខ្ញុំយកពេលបងទៅបងជើងនឹងទុកបានទៀតនេះខ្ញុំច្រើនចែកហើយតែចែកទៅមានបងប្អូនចិត្តតែដឹងចិត្តតែលឺចិត្តចង់បានចិត្តសូមអញ្ចឹងខ្ញុំចិត្តតែយកទៅអោយហើយ បាទក៏បីទៅដល់ណាខ្ញុំចេះតែយកទៅអោយគាត់អញ្ចឹងដើម្បីឲ្យគាត់មើលទៅគាត់មានការចេះដឹងគាត់មានការហៅថាឆ្លៀវវៃជាងខ្ញុំអីចឹងហើយចាំមើលមើលទៅគាត់មើលរួចគាត់ផ្ដល់គំនិតផ្ដល់យោបល់យ៉ាងណាមកយើងអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំកណាទទួលបានវិញគឺអាភ័យភ័យខ្លាច របស់ពួកគាត់គាត់ទទួលស្គាល់ថាសិទ្ធិហ្នឹងវាល្អប៉ុន្តែសម្រាប់តែប្រទេសដែលលោកសេរីទេសម្រាប់ប្រទេសយើងតែកុម្មុយនីសនៅក្រមការគៀបសង្កត់ឬអាណានិគមរបស់រដ្ឋាភិបាលវៀតណាមនេះគេមិនអោយយើងធ្វើទេហើយខ្ញុំមើលឃើញថាការអោយនេះវាមិនអោយមែនប៉ុន្តែអ្វីដែលខ្ញុំយោងទៅតាមសិភៅនេះគឺយើងឃើញថារដ្ឋាភិបាលវៀតណាមក៏គាត់បានស្ញេរ អញ្ចឹងយើងអាចនឹងយកមកប្រើប្រាស់បានអញ្ចឹងយើងខ្ញុំទាំងអស់គ្នាក៏បានរួមជាកំណត់រួមជាមតិផ្ដិតឡើងដើម្បីនឹងធ្វើនៅកម្មវិធីនេះអសាក់ឡមើលតើរដ្ឋាភិបាលគាត់ហាមខិតអីអត់បើសិនជាគាត់ហាមខិតយើងមិនអាចធ្វើបានទេបើសិនជាគេបើកសិទ្ធឲ្យយើងធ្វើនឹងហើយដែលរដ្ឋាភិបាលកំពុងតែគោរពនៅអឺ ឆន្ទៈរបស់ខ្លួនដែលបានចុះសញ្ញេនៅក្នុងអង្គការអន្តរជាតិហើយកំពុងតែប្រតិបត្តិនៅ ក្នុងប្រទេសវៀតណាម និយាយរួមនិយាយនិយាយដល់ឡែកគឺ21ខេត្តនៅកម្ពុជាក្រមយើងហើយជាពិសេសចំណុចសំខាន់ទៀតដែលខ្ញុំ ចាប់អារម្មណ៍គឺនៅក្នុងឆ្នាំនេះឯងចុងឆ្នាំ2022នេះកន្លងមកហើយប្រហែលជាមួយខែជាង ដែលខ្ញុំបានទទួលដំណឹងមួយថារដ្ឋាភិបាលវៀតណាមថ្នាក់ដឹកនាំបានទៅឆោឆ្នោតនៅក្នុងអង្គការសហប្រជាជាតិអំពីស្ដីអំពីសិទ្ធិមនុស្សអញ្ចឹងឥឡូវនេះគាត់បានឆ្នះសញ្ញាឆ្នោតបានមានកៅអីមួយអង្គីកន្លែងនេះនេះហើយជាមោទនភាពសម្រាប់ក្នុងនាមខ្ញុំជាប្រជាបរតវៀតណាម មានដើមកំណត់ខ្មែរក្រមបាទអញ្ចឹងយើងទាំងអស់គ្នាក៏ប្រឹបទៅបាទ ដល់ពេលរៀបនឹងចំនឹងការហាត់ដល់មួយថ្ងៃទៀតនឹងដល់ការប្រពៃពិធីនឹងអក៏មានបញ្ហាកើតឡើងដល់សង្គមគ្រួសារខ្ញុំមានរដ្ឋាភិបាលថ្នាក់ឃុំនិងថ្នាក់ភូមិបានមកដល់ប្រតាខ្ញុំចំនួនទាំងប្រុសទាំងស្រីគ្រប់ក្រសួងប្រហែលជា មិនក្រមពី20ណាកបាទហើយមានបងប្អូនមួយចំនួនដូចថាថ្នាក់ស្រុកថ្នាក់ខេត្តអីចឹងគាត់បានអញ្ជើញមកដែរប៉ុន្តែ គាត់អត់បានចូលទេក្នុងលក្ខណៈគាត់អន្តរាគមនៅខាងក្រៅគាត់អត់បានចូលខាងក្នុងប្រទេសខ្ញុំទេហើយក្នុងការចូលនេះក៏អឺការជំរាបសួរនឹងការទទួលបដិសន្តរៈសម្រាប់ពីខ្ញុំទៅកាន់ភ្ញៀវដល់កិត្តិយសភ្ញៀវដ៏មានតម្លាដូចជាថ្នាក់ដឹកនាំនៅក្នុងភូមិស្រុកគឺហៅថាមានការស្និទ្ធស្នាល ជាមួយនឹងគ្នាល្អមែនតែនហើយគាត់បានសួរខ្ញុំគាត់ថាគាត់បានឮថាអឺថ្ងៃស្អែកនេះ ក្នុង សង្គមគ្រួសារខ្ញុំបានប្រជុំសមាគមអីអីមួយអាគាត់សួរខ្ញុំអញ្ចឹងខ្ញុំថាអត់ទេមិនមែនប្រជុំសមាគមអីទេខ្ញុំ ក្រនតែរំលឹកនៅខ្ញុំក្រនតែបង្កើតនៅកម្មវិធីមួយពរពនៅពិធីអបអរសាទរ មនុស្សអន្តរជាតិនៅក្នុងថ្ងៃ10ធ្នូនឹងហើយវាសំស្របនៅក្នុងកម្មវិធីនេះខ្ញុំក៏បាននិមន្តព្រះសង្ឃចំនួន8អង្គចូលមករួមផងដែរហើយมันมันលោកឆាន់ផងហើយបើมันព្រះអង្គចូលរួមនៅក្នុងកម្មវិធីនេះដែរអញ្ចឹងក៏គាត់បានសួរខ្ញុំថាតើមានជើងភ្ញៀវក្នុងភូមិនេះអត់ខ្ញុំថាខ្ញុំអត់បានអញ្ជើញទេ អឺមានមានអញ្ជើញប៉ុន្តែខ្ញុំអញ្ជើញក្នុងមួយណាត់ពីរណាត់ប៉ុន្តែបើអញ្ជើញច្រើនខ្ញុំអត់អញ្ជើញទេខ្ញុំអញ្ជើញតែពួកម៉ាក់ដែលខ្ញុំសកលនៅបណ្ដាលភូមិស្រុកឆ្ងាយឆ្ងាយអញ្ចឹងមានភ្ញៀវចូលរួមនឹងចំនួនប្រហែលជា6ទៅ7សពកតែប៉ុណ្ណោះហើយគាត់ក៏បានសួរមកខ្ញុំទៀតថាអឺតើឮសូរថាខ្ញុំមានចែកអំណោយអីមានអត់ខ្ញុំថាអត់ទេ មានអំណោយមាន អីចែកទេខ្ញុំគ្រាន់តែ និមន្តលោកមកឆាន់ហើយធ្វើកម្មវិធីនឹងហើយក៏សួរទៅមិនទៅធ្វើអីបឌិបដាអញ្ចឹងខ្ញុំថាអត់ទេអត់មានបដាទេខ្ញុំធ្វើនេះខ្ញុំយោងទៅតាមណាសៀវភៅខ្ញុំក៏យកសៀវភៅបង្ហាញគាត់ហើយខ្ញុំប្រាប់គាត់ថាក្នុងនាមខ្ញុំជាប្រជាបរតវៀតណាមដើមកំណត់ខ្មែរក្រមជាចិនជាតិដើមខ្ញុំមានមោទនភាពណាស់ខ្ញុំបាន ឮក៏ដូចជាឃើញតាមបណ្ដាញព័ត៌មានឃើញថាឮថាថ្នាក់ដឹកនាំជាឪពុកម្ដាយរបស់យើងគាត់បានចប់ឆ្នោតជាសមាជិកសិទ្ធិមនុស្សអន្តរជាតិអញ្ចឹងក្នុងនាម ខ្ញុំជាកូនចៅ ក្នុងនាមខ្ញុំជាប្រជាបរតខ្ញុំត្រូវតែធ្វើកម្មវិធីមួយ ដើម្បីអបអរសាទរដល់ថ្នាក់ដឹកនាំរបស់យើង ហើយបើតាមចិត្តខ្ញុំខ្ញុំថាគួរណាស់មក 21ខេត្តឬទូទាំងប្រទេសវៀតណាមក្នុង54ចិញ្ចៀតនេះគ្រប់ចិញ្ចៀតគឺត្រូវយក ថ្ងៃ10ធ្នូនេះគឺជាចំណូលហើយយើងចូលរួមអបអរសាទរឲ្យមានហៅថាគ្រឹកក្រក្រែងមែនតើបាទដើម្បីសម្ដែងនៅការអំណរនឹងការហៅថាលើកស្ទួយលើកកម្លាំងចិត្តដល់ថ្នាក់ដឹកនាំរបស់ផងយើងដែល សម្រាប់គាត់បានកៅអីមួយអង្គីនៅក្នុងអង្គការសព្វជាជាតិហ្នឹងគឺมันងាយស្រួលដូចជាងនិយាយទេគឺពិបាកណាស់បាទសម្រាប់បានតម្រាំបានតែកាត់ចប់អញ្ចឹងខ្ញុំធ្វើនេះខ្ញុំមានបំណងតែប៉ុណ្ណឹងបាទដល់អញ្ចឹងទៅមិនគាត់ថាអញ្ចឹងគ្រាន់តែប៉ុណ្្នឹងហើយអត់មានអំណោយអត់អីទាំងអស់ខ្ញុំថាអត់មានទេហើយខ្ញុំក៏បានយកអាវយឺតដែលខ្ញុំបានចែកឲ្យបងប្អូនយើងពាក់នៅក្នុងកម្មវិធីហ្នឹងយកមកជម្រាបគាត់ខ្ញុំថានេះខ្ញុំមានកម្រងបោះអាវហ្នឹង ហើយអាថ្ងៃស្អែកនេះខ្ញុំនឹងចែកថ្ងៃ10ធ្នូនេះខ្ញុំនឹងចែកបងប្អូនម្នាក់មួយម្នាក់មួយឲ្យគាត់បាទទៅបានអត់ពេលដល់គាត់មើលទៅគាត់ថាអត់បានទេហើយខ្ញុំសួរថាហេតុអីមិនអត់បានគាត់ថាអូយដឹងសញ្ញាអ៊ីគ្វីនខ្វាមគាត់មើលពិបាកមើលខ្ញុំថាអត់មានសញ្ញាអ៊ីគ្វីនខ្វាមទេអានេះប៉ាខៀវលឿងក្រហមតំណាងឲ្យខ្មែរក្រមទេគាត់ថាអានេះមិនមែនប៉ាផាយើង ខ្ញុំថានឹងហើយមិនមែនបបផៃយើងទេហើយគាត់ចិត្តនិយាយហើយនិយាយទៀតថាអានេះមិនមែនបបផៃយើងអានេះមិនមែនបបផៃយើងខ្ញុំក៏ស្ដាប់តនថាមិនមែនបបផៃយើងបានមើលថាមិនមែនតុងរបស់វៀតណាមទើបខ្ញុំឆ្លើយទៅគាត់ថានឹងហើយអានេះមិនមែនជាតុងរបស់វៀតណាមដែលតំណាងឲ្យ50 4ចន្ទជាតិទេអានេះជាតុងដែលតំណាងឲ្យសម្រាប់ជាតិខ្មែរក្រមយើងខ្ញុំភៀវលឿងក្រហមនឹង ពីប្រុសហេតុអីខ្ញុំបានយកប៉ុលនេះមកតំណាងឲ្យខ្មែរក្រមពីប្រុសអាជ្ញាធរវៀតណាមបានលុបបំបាត់នៅអត្តសញ្ញាណប័ណ្ណរបស់ខ្មែរយើងខ្ញុំលុបចោលអំពីចិនជាតិហើយនិងសាសនាអញ្ចឹងធ្វើឲ្យកូនខ្ញុំនេះពិបាកមានអ្វីមួយដែលសម្គាល់ថាខ្លួនជាជាខ្មែរ ហើយខ្ញុំក៏មានលើកឡើងគឺជារឿងពិតមិនមែនជារឿងប្រឌិតពីការខ្ញុំជឿខ្ញុំទៅចូលដេកប៉ែតហ្នឹងខ្ញុំបានយកបានរបស់ខ្ញុំហ្នឹងអត្តសញ្ញាណប័ណ្ណហ្នឹងឲ្យគ្រូប៉ែតហើយគ្រូប៉ែតគាត់បានសួរខ្ញុំថាចើលោកមៀលោកមៀចិនចិត្តខ្មែរឬមើលចិនចិត្តគិញហើយខ្ញុំក៏បានឆ្លើយទៅគាត់ខ្ញុំថាអូលោកគ្រូអើយខ្ញុំតកូលថាច់តកូលគឹមនឹងសិតតែខ្មែរតើហើយសាទៅសួរខ្ញុំតកូលខ្ញុំខ្មែរក៏គិញទៅវិញគាត់ថា ខ្ញុំមិនដឹងទេតកូលថេកតកូលគីមនឹងតកូលថាកូរ៉េមានដែរហើយទើបខ្ញុំបាប់ម៉ាស់ចេញពីមុខខ្ញុំខ្ញុំឲ្យគាត់មើលមុខខ្ញុំឲ្យចាក់ចោះខ្ញុំខ្មៅដូចក្បីកាត់អញ្ចឹងហើយហើយទៅច្រឡំកូរ៉េមិនបាច់នឹងហើយជាកំហុសរបស់រដ្ឋាភិបាល មិនមែនកំហុសរបស់គ្រូពេទ្យឬកំហុសរបស់ខ្ញុំហើយក៏បញ្ជាក់ប្រាប់ខ្ញុំបែបបានដឹងច្បាស់ដែរពីប្រងអង្គបានទេបានប្រាប់ខ្ញុំថា នៅក្នុងអាជីពរបស់អត្តសញ្ញាណប័ណ្ណថ្មីនេះបានបង្កប់នៅអឺពូជតកូលីរបស់យើងនៅក្នុងនឹងបាទសញ្ជាតិឬសាសនា នៅក្នុងនឹងទាំងអស់អញ្ចឹងបើសិនជាមែនមែនហេតុអីថ្ងៃនោះគ្រូប៉ែតគាត់ដាក់ចូលម៉ាស៊ីនដែរប៉ុន្តែវាមិនបញ្ចេញឲ្យគាត់បានដឹងថាខ្ញុំនេះខ្មែរឬកេងអានេះបានបញ្ជាក់ថាអត់មានទេបានបានបាន គ្រូប៉ែតគាត់សួរខ្ញុំចិនជាតិខ្មែរឬចិនជាតិកេងអាចំណុចនេះមួយដែលខ្ញុំ អឺសោកស្ដាយមែនតើដែលរដ្ឋាភិបាលគាត់មិនដឹងទៅគាត់មានបំណងយ៉ាងណាខ្ញុំមិនមិនមិនយល់ប៉ុន្តែបានទៅលុបចោលនៅចិនជាតិខ្មែរសាសនា ធ្វើឲ្យណាក់ប្រើប្រាស់មានការផន់ច្រឡំអានេះគឺខ្ញុំចង់ថាការសោកស្ដាយរបស់ផងខ្ញុំហើយក៏ការកំហុសអស់ទាំងនឹងគឺមិនមែនខ្ញុំឬគ្រូពេទ្យអានេះកំហុសនៅលើរដ្ឋាភិបាលកណាហើយកណាចង់រៀបរាប់បន្ថែមទៀត ពេលដែលយកអាវហ្នឹងគេខ្ញុំសួរចឹងចឹងស្ងាស្អែកហ្នឹងខ្ញុំអាចចែកឲ្យបងប្អូនប៉ាក់បានអត់គាត់ថាអត់បានខ្ញុំថាបើអត់បានបានន័យថាខុសគាត់ថាអត់ខុសខ្ញុំថាបើអត់ខុសខ្ញុំត្រូវតែចែកឲ្យបងប្អូនប៉ាក់គាត់ថាអត់ឲ្យបានអឺអត់ឲ្យប៉ាក់ទេខ្ញុំថាបើអត់ឲ្យប៉ាក់បានន័យថាអាវហ្នឹងវាខុសហើយបើខុសឥឡូវសូមមេត្តាអឺធ្វើកំណត់ថែតយកចោះខ្ញុំនឹងបកលជូនបើសិនជាវាខុសហើយបើសិនជាមិនខុសខ្ញុំសូមច្បាប់ថាថ្ងៃស្អែកនេះ ខ្ញុំជម្រាបប្រាប់តាមត្រង់ថ្ងៃស្អែកនេះខ្ញុំនឹងចែកឲ្យបងប្អូនបាទហើយគាត់ថានឹងរឿងរបស់ខ្ញុំអឺចេញគាត់ដល់ចេញទៅកណាគាត់ដល់ចេញដល់ពេលថ្ងៃស្អែកយើងខ្ញុំបានរៀបចំកម្មវិធីអឺពេលដែលយើងកំពុងតែចាប់ផ្ដើមកម្មវិធីអឺគោរពតង់ជាតិចម្រៀងរំលឹកពីវីរៈសមណៈវីរៈបុរសខ្មែរយើងនឹងក៏ពួកគាត់ក៏ចូលមកដល់អឺមានខាងទូរទស្សន៍បាទ ខាងសារព័ត៌មានទូរទស្សន៍ហ្នឹងគេយកកាមេរ៉ាមកថតមកអីជាដើមហើយបងប្អូនក៏រត់មកហៅខ្ញុំខ្ញុំពេលនោះខ្ញុំអស់កម្លាំងពេកមករកបាយមួយចានហូបបណ្ដោះសន់ទៅហើយបងប្អូនមកហៅខ្ញុំខ្ញុំក៏ដាក់ចានចោះចេញទៅខ្ញុំមិនអោយថតពីព្រោះនៅច្បាប់នៅប្រទេសវៀតណាមបើសិនជារដ្ឋាភិបាលមកដល់កន្លែងឬប្រតាសរបស់ប្រជាបរតគឺត្រូវតែមានការសុំអនុញ្ញាតពីម្ចាស់ប្រតាស ទើបមានសិទ្ធថតប៉ុន្តែពួកគាត់គឺមកថតដោយដោយហៅថាល្មើសច្បាប់ឬសំអាងនៅលើពួកគាត់គឺជាអាណាក់ចេះដឹងណាក់មានបន្តរស័ក្តិមានអំណាចកាត់ចង់ធ្វើអីធ្វើតាមតែចិត្តខ្ញុំសោកស្ដាយណាស់ដែលពួកគាត់ជាណាក់ចេះដឹងហើយជាណាក់ថ្នាក់ដឹកនាំមិនគួរធ្វើគំរូអឺខុសចក្រងចឹងទេ ធ្វើនេះធ្វើឲ្យពួកខ្ញុំរៀនតាមទេ ព្រោះណាពួកគាត់ធ្វើល្អសម្រាប់អយធ្វើឲ្យសមស្របទៅតាមច្បាប់សម្រាប់អយដូចជាមនុស្សល្ងងដូចជាពួកខ្ញុំចឹងដើម្បីមើលហើយនឹងរៀនតាមប៉ុន្តែសោកស្ដាយពួកគាត់ណាក់ចេះណាក់មានអំណាចមានសិទ្ធដែលជាពន្លប់ច្បាប់ណាក់ការច្បាប់ជិះជាន់ច្បាប់ធ្វើយ៉ាងនេះខ្ញុំមើលឃើញខ្ញុំសោកស្ដាយមែនតើហើយខ្ញុំក៏ហាមមិនអោយថត់ថត់ដល់ជិញក៏កាត់ឈប់ថត់ហើយគាត់ថាជិញគាត់ពួកគាត់ចង់ជួបខ្ញុំ ដើម្បីចោហៅថាពិភាក្សាគ្នា បន្តិចហើយខ្ញុំក៏ឲ្យសិតគាត់អញ្ជើញគាត់ចូលបតាហើយឲ្យសិតគាត់ថារត់ធ្វើការខ្ញុំមកសេរីហើយគាត់មុននឹងគាត់ធ្វើការខ្ញុំគាត់បានសមអនុញ្ញាតពីខ្ញុំថាឲ្យណាក់កាន់កាមេរ៉ានឹងថតហើយខ្ញុំក៏មិនហាមខត់ដែរបើមិនតែគាត់បាន សូមបានន័យថាគាត់យល់ច្បាប់គាត់គោរពច្បាប់គាត់គុំកំពុងតែគោរពហើយខ្ញុំក៏បានឆ្លើយប្រាប់គាត់ដែរថាមិនគួរឲ្យលោកធ្វើអញ្ចឹងទេពីព្រោះថ្ងៃនេះគឺជាថ្ងៃមួយ លើពិភពលោកនិយាយរួមនិយាយដល់ឡែកប្រទេសវៀតណាមមានរួមចំណែកនៅក្នុងសិទ្ធិមនុស្សនេះដែរហេតុអីឲ្យលោកមិនគោរពសិទ្ធិមនុស្សបែរចាំមកពន្លប់សិទ្ធិមនុស្សអញ្ចឹងបើលោកធ្វើអញ្ចឹងខ្ញុំមិនអាចទទួលយកបានបាទហើយគាត់ក៏អង្វរខ្ញុំហើយខ្ញុំក៏និយាយរួមខ្ញុំក៏យកអង្វរគាត់ដែរពីព្រមមនុស្សខ្ញុំអឺចាត់តាចាកដែរខ្ញុំអត់កដោដែរប៉ុន្តែអ្វីដែលធ្វើខុសខ្ញុំចូលចាត់តែនិយាយចំចំចេញមក ជាងក៏ខ្ញុំអនុញ្ញាតឲ្យគាត់ថតដល់ពេលគាត់ចូលមកគាត់ថតហើយគាត់ក៏ធ្វើការខ្ញុំអឺនិយាយពីអំពីកំណត់ខេតរបស់គាត់ហ្នឹងគាត់ទៅសេព្រៀងស្រាប់ហើយស្រាប់តែមកគាត់ចម្លងយកចិត្តផ្លុកការតែម្ដងដល់ពេលគាត់ចម្លងរួចអឺចម្លងណាក់ចម្លង គឺចម្លងណាក់សួរយកចម្លើយខ្ញុំគឺសួរហើយឲ្យខ្ញុំឆ្លើយតាក់សំណួរសួរខ្ញុំថាតើអឺខ្ញុំធ្វើនេះធ្វើដើម្បីអ្វីហើយអឺ មាន តង់អីទូរ៉ូពី3មកដាក់ហ្នឹងវាមានបំណងអីខ្លះធ្វើអញ្ចឹងខុសច្បាប់អីអីអញ្ចឹងណាគាត់និយាយមកចប់ហើយគាត់ចប់ខ្ញុំក៏សូមឆ្លើយតបទៅតាមសំណួររបស់គាត់ខ្ញុំថានឹងហើយអ្វីដែលខ្ញុំធ្វើនឹងខ្ញុំក៏មានបំណងអីក្រៅពីចង់អោយបងប្អូនខ្មែរកម្ពុជាក្រមយើងនឹងគាត់បានយល់អំពីសិទ្ធិមនុស្សបាទអោយគាត់បានយល់អំពីសិទ្ធិមនុស្សដើម្បីគាត់រស់នៅក្នុងសង្គមមួយ ដ៏ល្អពីព្រោះមនុស្សយើងដែលមិនគោរពគ្នាទៅវិញទៅមកទេ គឺវាមានបញ្ហាអាក្រក់ហើយនៅក្នុងសង្គមហើយខ្ញុំមើលឃើញថាសិទ្ធិមនុស្សនេះហេតុម៉េចខ្ញុំថាល្អខ្ញុំថាទាំងខ្ញុំទាំងបងប្អូនទាំងអស់ជា ប្រជាបរតនេះបើសិនជាយល់អំពីសិទ្ធិមនុស្សយើងរស់មិនចេះលោភៈមិនចេះចង់បានមិនចេះឆ្នែននេះមិនចេះមើលងាយគ្នាតែចេះអោយតម្លៃគ្នាហើយស្រឡាញ់គ្នាសាមគ្គីគ្នានេះវាត្រូវនៅក្នុងហៅថាអឺ គោលការណ៍របស់បកក្នុងរដ្ឋកំពុងតែលើកឡើងអោយ54ចិនជាតិជាបងជាប្អូនកុំអោយបែកបាក់សាមគ្គីគ្នាកុំអោយចែកថោកគ្នាអោយមានការសាមគ្គីអ៊ីចឹងចង់ចឹងអាខ្ញុំថាអានេះវាជាជាជាកិច្ចការមួយដ៏ល្អដែលខ្ញុំចង់បានហើយវាសមស្របទៅក្នុងសិទ្ធិនិងសិទ្ធិមនុស្សបាទអានេះដែលខ្ញុំបាននិយាយឆ្លើយតបទៅពួកគាត់ហើយគាត់សួរចើអឺតង់ខៀវលឿងក្រហមក្នុងអាវខ្ញុំគាត់មិនថាតង់គាត់ថាប៉អីខៀវលឿងក្រហមនេះវាតំណាងអី ហើយខ្ញុំក៏និយាយហើយនិយាយទៀតបាទដល់ពេលកាត់សួរអញ្ចឹងខ្ញុំក៏រំលឹកមកសារទៀតខ្ញុំថានឹងហើយដែលតំណាងឲ្យខ្មែរក្រមហើយដល់ផែនទីខ្មែរក្រមនេះគឺមាន21ខេត្តដែល ទឹកដីរបស់ខ្មែរក្រមខ្ញុំបញ្ជាក់ប្រាប់គាត់ចឹងប៉ុន្តែមិនមែនក្នុងការដែលเตรียมទាទឹកដីទេដាក់ផែនទីនេះមិនមែនក្នុងលក្ខណៈខ្ញុំเตรียมទាទឹកដីទេខ្ញុំចង់បញ្ជាក់អោយបងប្អូនដឹងថាខ្មែរយើង ដែលរស់នៅក្នុងកម្ពុជាក្រមនេះមាន21ខេត្ត អញ្ចឹងបងប្អូនប្រជាបរតខ្មែរទាំង21ខេត្តនេះគួរចំណាប់អារម្មណ៍គួរសិក្សារៀនសូត្រយល់ច្បាប់យើងសកលច្បាប់យើងសកល សិទ្ធយើងរស់នៅក្នុង នាមជា ប្រជាបរតវៀតណាមដ៏ល្អកំមានអ្វីមួយហៅថាគួរឲ្យយើងហៅថាភ័យខ្លាចកំណត់បែងចែកពូជសាសន៍ឬមួយយើងមើងងាយ អ្នកមានអ្នកក្រអ្នកចេះអ្នកដឹងអីគឺអ្នកលងងអីគឺហើយនិយាយមួយម៉ាត់ថាថាសិទ្ធនេះគឺវាល្អមែនតើវាស្មើត្រឹមហ្មងក៏មានអោយលឹមមិនអោយខ្វះអានេះមួយដែលយើងគួរចំណាប់អារម្មណ៍គួររៀនគួរដឹងទាំងអស់គ្នាបាទហើយនិយាយអំពីអក្សរក៏សួរថាចេះអក្សរដាក់តាមបែបគាត់មិនចេះអក្សរខ្មែរហើយខ្ញុំក៏អានពីប្រកាសពួកគាត់មិនមែនមិនចេះតែគាត់ចេះលើខ្ញុំទៀតប៉ុន្តែគាត់ចង់អោយខ្ញុំនឹងប្រកបមើលចេះមិនមែនចង់អោយខ្ញុំអានណាគាត់ដឹងខ្ញុំមិនចេះអក្សរដែរហ្នឹង អញ្ចឹងខ្ញុំក៏ប្រកបឲ្យគាត់ស្ដាប់ទៅបាទថានឹងហើយជាអក្សរដាក់ថាខ្មែរក្រមអពរពទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃ10ធ្នូ2022ខែ10ធ្នូ1948គឺគម្រប់44ឆ្នាំ74ឆ្នាំ អឺគម្រប់74ឆ្នាំនៅក្នុងឆ្នាំហ្នឹងបាទកណាសូមអរគុណអញ្ចឹងទៅគាត់គាត់ថាអញ្ចឹងគាត់មិនអោយប៉ាក់ទេឥឡូវនេះគាត់រូលតែអោយខ្ញុំនឹងដោះអាវយឺតបងប្អូនកំពុងប៉ាក់ហ្នឹងយកទៅបកលឲ្យគាត់ទាំងអស់ហើយនឹងដោះតង់ដល់អីបកលឲ្យគាត់ខ្ញុំថាខ្ញុំដោះអោយបានប៉ុន្តែមានលក្ខខណ្ឌបើសិនជាអស់លោកថាមិនខុសខ្ញុំមិនដោះអោយឥឡូវអស់លោកចង់បានយកទៅវិញនេះបានន័យថាខុសគាត់ថាវាមិនស្របច្បាប់ ខ្ញុំថាឥឡូវអញ្ចឹងខ្ញុំប្រមូលអយប៉ុន្តែជួយធ្វើកំណត់ថែបសរសេរឲ្យច្បាស់លាស់តើលោកឯងឈ្មោះអីនៅឯណាធ្វើតកូលអឺធ្វើការងារអីស្នាក់ងារប្រមាណសរសេរចូលអស់ហើយចូលរួមនេះមានប្រមាណណាស់ឈ្មោះអីសរសេរអស់ហើយសញ្ញារាល់គ្នាបោះត្រាយកត្រារស់ម៉ងមិនមែនយកត្រា ត្រាងប់អត្រាកូពីនោះទេយកត្រារស់ម៉ងអយខ្ញុំសូមមកសន្លឹកឲ្យលោកឯងកាន់មកសន្លឹកដែរខ្ញុំក៏ ទទួលស្គាល់ខ្ញុំស្នើឲ្យលោកឯងហើយខ្ញុំដោះយកទាំងអស់ប្រកលឲ្យលោកឯងទាំងអស់ខ្ញុំមិនប្រឆាំងមិនចំតាស់អីទេខ្ញុំសូមតែកំណត់ខែថាតាបៀងបាងនឹងតែមកសន្លឹកគាត់ហើយគាត់សួរទៅយកធ្វើអីច្បាប់គេមិនមិនអាចឲ្យយើងទេមិនអាចថាបើនេះតែមិនអោយក្តាស់កំណត់ខែទៅមកខ្ញុំគឺគ្មានច្បាប់ណាអោយខ្ញុំទេ គឺរដ្ឋគេរក្សាទុកហើយខ្ញុំថាអត់ទេខ្ញុំបញ្ចេញខ្ញុំមិនអោយបើមិនអោយខ្ញុំខ្ញុំមិនអោយ ខ្ញុំយកកំណត់ថេតមកសន្លឹកនេះមានត្រា មានសញ្ញេត្រឹមត្រូវដើម្បីខ្ញុំឡើងទៅមកឈិមហាណយដើម្បីខ្ញុំចូលទៅថ្នាក់ដឹកនាំជាឪពុកម្ដាយធំធំនេះខ្ញុំសួរគាត់មើលតើយើងខ្ញុំធ្វើនេះមានខុសអត់បើសិនខុសអានេះថ្ងៃមុខថ្ងៃក្រោយខ្ញុំឡើងហ៊ានដែររឿងធ្វើនេះនិយាយប្រាប់ត្រង់យើងចេះកូនចៅនេះក៏មាន ប្រឆាំងចំតាស់ឪពុកម្ដាយបាន ដែរហើយបើសិនចាំមិនខុសទេអានេះ ខ្ញុំគិតផ្សេងទៀតខ្ញុំប្រាប់ថាមិនស្ទឹមតែចូលទៅហាណូទេខ្ញុំចូលទៅដល់អង្គការសិទ្ធិមនុស្សនៅព្រៃនគរទៀតណាហើយខ្ញុំថាខ្ញុំធ្វើបានហើយខ្ញុំតែហេតុតែខ្ញុំហេតុធ្វើអាពីព្រោះខ្ញុំហេតុអីមិនខ្ញុំនិយាយបញ្ជាក់បែបនេះមិនមែនក្នុងការសម្លាប់ពីព្រោះអ្នកណាមិនដឹងថាខ្ញុំជាមនុស្សល្ងងប៉ុន្តែប្រាប់ថាមនុស្សល្ងងហ្នឹងមិនតល់ច្រាក់នៅមានវិធីមួយថាតើតាហេតុធ្វើហេតុថាហេតុគឺត្រូវតែអនុវត្ត ហើយចង់ចង់ដឹងណាចង់ស្រាវជ្រាវឲ្យច្បាស់លាស់ណាដើម្បីកុំអោយខ្ញុំថ្ងៃក្រោយខ្ញុំបំពេញច្បាប់ខ្ញុំធ្វើខុសទៀតឥឡូវនេះខ្ញុំនិយាយប្រាប់ត្រង់មកពេលវេលានេះខ្ញុំកំពុងតង្គីចាមបើសិនតែខ្ញុំខុសខ្ញុំជឿថារដ្ឋនឹងអញ្ជើញខ្ញុំឡើងទៅធ្វើការហើយខ្ញុំចង់បានអញ្ជើញខ្ញុំណាបើសិនជាខ្ញុំខុសប៉ុន្តែក្នុងការអញ្ជើញខ្ញុំសំណឹមពពេលនេះខ្ញុំកំពុងនិយាយខ្ញុំជឿថារដ្ឋាភិបាលក៏កំពុងស្ដាប់កំពុងតែមើលផងដែរបាទធ្វើបានចូលរួមដែរ សូមមេត្តាមេត្តាសរសេរលិខិតអញ្ជើញខ្ញុំមេត្តាដាក់ឲ្យច្បាស់ទៅខ្ញុំខុសអីបាទឲ្យដឹងកំហុសហើយខ្ញុំទៅហើយបើសិនតែកុំដាក់ក្នុងលក្ខណៈថាសូមជួបសួរពីណាពីណោះរឿងរឿងមួយចំនួនមានប៉ះពាល់តាក់ទិនអីចឹងខ្ញុំមិនដឹងកំហុសអីហើយខ្ញុំមិនទៅទេឥឡូវឲ្យខ្ញុំដឹងកំហុសច្បាស់លាស់យើងទៅចូលតែសាច់រឿងតែម្ដងហើយនិយាយគ្នាខុសឬត្រូវអានឹង វាស្រួលក្នុងការធ្វើការនឹងតាមអាគណៈសំណុំពរដល់រដ្ឋាភិបាលបើសិនជាមានជិញខ្ញុំគណៈហើយខ្ញុំគណៈសូមបន្តទៀតអញ្ចឹងកម្មវិធីហ្នឹងក៏យើងបានដំណើរការរលូនខ្ញុំបងប្អូនគាត់ហៅចេញទៅក្រៅវាប្រកគាត់ចង់ឲ្យខ្ញុំមិនមែនមតិយោបល់បន្តិចកម្មវិធីវាកាន់តែស៊ីម៉ងជ្រោលតោជ្រោលតោហើយបងប្អូនក៏ស្មួយខំប៉ោះទៀតខ្ញុំក៏រត់ទៅខ្ញុំក៏សូមទូគាត់ឲ្យគាត់អង្គុយចាំខ្ញុំមកផ្លែទៅហើយក្នុងការចាំខ្ញុំហ្នឹង ខ្ញុំក៏បានឲ្យបងប្អូនរៀបចិត្តសពកຕົកតាំងរៀបបាយមកហូបអីចឹងទទួលពួកគាត់ហើយពួកគាត់អត់អត់នៅហូបគាត់ប្រមូលក្រដាសស្នាមគាត់ចេញទៅប៉ុន្តែខ្ញុំសូមបញ្ជាក់ក្នុងការក្រដាសស្នាមដែលគាត់ធ្វើកំណត់ហេតុហ្នឹងគឺគាត់ធ្វើខុសពីការពិតគាត់ថាពីម្សិលគាត់មកសួរខ្ញុំខ្ញុំថាគ្រាន់តែមិនលោកឆាន់ទេអត់ធ្វើអីទេប៉ុន្តែថ្ងៃនេះខ្ញុំបែរទៅអញ្ជើញភ្ញៀវមកច្រើនហើយ មានឡាមតុងមានប៉ាក់អាវប៉ាក់អីគ្រប់សពទាំងអស់ខ្ញុំធ្វើនេះគឺខ្ញុំបានន័យថាខ្ញុំមនុស្សខ្ញុំមិនពិតខ្ញុំកុហកខ្ញុំសួរទៅវិញខ្ញុំសួរចាអស់លោកមានចាំអត់ទេមិនសោះខ្ញុំនិយាយតាមបាច់ខ្ញុំនិយាយអញ្ចឹងចឹងអស់លោកថ្ងៃនេះអស់លោកមកធ្វើកំណត់ខេតប្រែទៅបាត់ដែរទៅជាខ្នងដែរណែខ្ញុំមិនគ្រប់អស់លោកទៅបីអស់លោកចំណាស់ណាក៏ដោយអស់លោកថ្នាក់ងារប្រប៉ុណ្ណាក៏ដោយអស់លោកចង់ចេះចង់ដឹងក្នុងក្នុងច្បាប់ប្រប៉ុណ្ណាក៏ដោយខ្ញុំមិនគ្រប់អស់លោកចដាច់ខាត់ មនុស្សខ្ញុំអញ្ចឹងគោរពតែមនុស្សធ្វើត្រូវមិនថាទួចមិនថាក្មេងមិនថាចាស់ហើយក៏មិនថាណាក់ល្ងងឬណាក់ចាស់អូតែណាក់ណាត់ធ្វើត្រូវនិយាយត្រូវគឺខ្ញុំគោរពនេះគឺមនុស្សខ្ញុំគឺកាន់គូចំហច្បាស់ឡើងចឹងហើយអស់លោកនោះនឹងច្បាប់ដេកនឹងច្បាប់ធ្វើការនឹងច្បាប់បែចធ្វើបាត់ដែរខ្លះទៅឆាំងដែរចឹងខ្ញុំមិនអាចទទួលយកបានឥឡូវនឹងធ្វើកំណត់ខេតនឹងត្រូវធ្វើមកឲ្យត្រូវដូចជាខ្ញុំចម្លើយពីម្សិល អស់លោកមិនដឹងខ្ញុំថតអោអត់អត់ប៉ុន្តែខ្ញុំបានទៅយកមកបង្ហាញអស់លោកសួរទៅខ្ញុំសម្ដែងការភាពស្មោះត្រង់របស់ខ្ញុំចំពោះអស់លោកប៉ុណ្ណាទៀតអស់លោក អត់ឃើញខ្ញុំបើអើទេអស់លោកក៏អត់ដឹង ដែរប៉ុន្តែខ្ញុំយកបង្ហាញអស់លោកដើម្បីអីដើម្បីខ្ញុំសុំសួរបញ្ចាក់ថាអាចប្រើប្រាស់បានឬអត់ហឹមបើជាថ្ងៃនេះអស់លោកមកសួរសួរកំណត់ថែតខ្ញុំទៅនិយាយខុសពីការពិតហើយខ្ញុំទទួលស្គាល់ខ្ញុំនិយាយខុសពីការពិត តែមួយចំណុចដែលខ្ញុំថាខ្ញុំមិនប្រសង់តែ8អង្គប៉ុន្តែប្រសង់មិនមកដល់9អង្គអានេះខ្ញុំក៏មានទទួលកំហុសកន្លែងនេះទៀតបានទទួលកំហុសតែខ្ញុំកន្លែងនេះមួយដែលខ្ញុំនិយាយមិនពិតត្រង់នឹងគម្រោងការខ្ញុំមិនតែ8ទេដល់ហើយដែលគុណនៅកំរែងនៅវត្តភ្នំសេកព្រះអង្គមិនមកមួយអង្គទៀតវាទៅចាប់9ណអានេះខ្ញុំក៏សារភាពកន្លែងនេះដែលខ្ញុំនិយាយនិយាយមិនពិតហើយដល់ចំណែកឯភ្ងាវិញ ខ្ញុំនិយាយថាពី6ទៅ7សបោកប៉ុន្តែបងប្អូនចូលរួមវាមិនដល់ទៅដល់6 7សបោកតែប្រហែលជា4ឬ5សបោកតែប៉ុណ្ណាបាទសូមអឺសង្ខេបតែប៉ុណ្្នឹងបាទមិនសង្ខេបទៅក៏វែងដែរប៉ុន្តែទុកទួលនីតិពេលវេលាឲ្យលោកគ្រូគឹមឃឹមផង ហើយបើសិនជាប្រតិគុណព្រះអង្គមានចម្ងល់អីចង់សុំចង់សួរខ្ញុំកណាកណានឹងបញ្ឆ្លើយឆ្លើយបន្ថែមកណាសូមអរគុណព្រះអង្គហើយសូមសូមទុកដទីទៅខាងបងឃីមថ្ងៃក្រោយបន្តទៀតថាសូមសួរអស់សេចក្តីសិនថាតើបងមានគំនិតចំណេះដឹងពីណា ដែលបងចេះបញ្យល់ពាក្យថា ទងនឹងជាតំណាងឲ្យខ្មែរក្រមអីចឹងបងពីបងបានអានសភៅឬក៏បងបានស្ដាប់ពីប្រភពណាដែរឬក៏បងយល់អំពីប្រសិទ្ធខ្លួនឯងបងថាអឺកណាព្រះអង្គនិយាយរួមទៅសម័យនេះជាសម័យ Facebook វាសម្បូរបែបមែនតើខ្ញុំកណាក៏បានតាមដានតាមបណ្ដាព័ត៌មានរបស់សហព័ន្ធបងប្អូនចេះចែកចម្លែកចឹងណាអញ្ចឹងទៅយើងមើលឃើញថាវា ជាអំណរមួយសម្រាប់ខ្មែរក្រមផងដែរបាទអាចទទួលយកបានបាទហើយក៏មានកំណត់មួយថាចឹងបើពេលវេលាហ្នឹងយើងអមមានសញ្ជាតិហើយអត្តសញ្ញាណបានដូចខ្ញុំនិយាយខាងដើមណាហើយមានតែយកតង់នេះទេដូចក្នុងភាសាកណាកណាដាក់តង់3ប៉ពីព្រោះតំណាងឲ្យខ្មែរក្រមកណាអត់មានយកអីតំណាងទៀតទេបើសិនជាគេវិបត្តិចោលអស់ហើយអនាគតបាទថ្ងៃអនាគតបើសិនជាបច្ចុប្បន្ននេះយើងបាត់សញ្ជាតិទៅហើយអត់មានសញ្ជាតិហើយបើសិនជា អនាគតយើងអត់ចេះនិយាយខ្មែរនិយាយទៅវៀតណាមទៀតมันទូចចិនជាតិរបស់គេឥឡូវនេះសម្បូរបែបណាបងប្អូនយើងរៀនរៀនទៅវៀតណាមមិនចង់ចាប់អារម្មណ៍រៀនខ្មែរហើយសំបីតាភាសារបស់ខ្លួនមិនចង់និយាយដល់ផងអាចំណិចនេះមួយដែលចំណិចដែលយើងកំពុងតែយកចាត់ទុកដាក់ទាំងអស់គ្នាហើយកំពុងតែហៅថាត្រង់ទៅព្រួយបារម្ភទាំងអស់គ្នាមិនមែនជារឿងលេងសើចក៏រឿងជារឿងបុគ្គលណាមួយយើងមិនចំណាប់អារម្មណ៍ទេយើងគូនខ្មែរ គឺត្រូវតែចំណាត់អារម្មណ៍ទាំងអស់គ្នាហើយសំខាន់គឺជាអាណាព្យាបាលលោកយាយលោកតាជាឪពុកម្ដាយនឹងជួយដឹកនាំជួយជំរុញកូនចៅឲ្យរៀនអក្សរខ្មែរជួយបញ្យលកូនចៅឲ្យយល់និងដឹងឲ្យរក្សានៅអ្វីទៅហៅថាជាវប្បធម៌ជាអត្តសញ្ញាណរបស់ជាតិខ្មែរគឺកន្លែងនេះគឺសំខាន់បើសិនជាយើងមិនចូលរួមចំណែកជួយថែរក្សាគ្នាណាក់មួយដៃមួយជើងទេខ្ញុំជឿថាមិនយូរទេយើង កំពុងបើសិនជាយើងមិនជួយរក្សាបានន័យថាយើងកំពុងតែជួយបន្លែងបាទយើងកំពុងតែជួយបន្លែងជាតិរបស់ឯងពីទឹមដាក់ឈ្មោះកូនចៅរហូតទៅដល់និយាយភាសាបាទឥឡូវហ្នឹងឥឡូវហ្នឹងខ្ញុំមើលឃើញភាឈ្មោះកូនចៅយើងគឺសិតតែយកភាសារបស់វៀតណាមឈ្មោះវៀតណាមមកដាក់ហើយខ្ញុំសូមបញ្ជាក់ទៀតគេមិនដែលហាមថាមិនអោយយើងដាក់ឈ្មោះកូនជាខ្មែរតែបើសិនអ្នកណាមែនដាក់ឈ្មោះកូនខ្មែរហើយទៅធ្វើសម្បត្តិ កំណត់ឬអត្តសញ្ញាណប័ណ្ណហើយរដ្ឋវៀតណាមនិយាយអីសូមមេត្តាតំណាក់តំណងមកខ្ញុំខ្ញុំតនាខ្ញុំឡើងទៅសួងខ្ញុំឡើងទៅនិយាយពីប្រចំណិចនេះមួយដែលចំណិចត្រូវតាវ៉ាចំណិចនេះមួយដែលខ្ញុំមិនដែលឮរដ្ឋវៀតរដ្ឋវៀតណាមគេហាមប៉ុន្តែអ្វីដែលហាមនោះគឺយើងហាមកំណត់ខ្លួនឯងយើងហាមខ្លួនឯងត្មងយើងបំបត្តិពុទ្ធសាសខ្លួនឯងត្មងខ្ញុំកណារហ៊ាននិយាយអញ្ចឹងបាទកំណត់របស់រដ្ឋាភិបាលវៀតណាមគេមាន កំណត់អ្វីអានឹងរឿងរបស់គេប៉ុន្តែសំខាន់យើងដឹងខ្លួនយើងចេះណាបាទបើសិនតែយើងថាយើងជាខ្មែរយើងចេះរក្សាពីភាសាពីអក្សរសាស្ត្រពីឈ្មោះពីវប្បធម៌អរយធម៌របស់យើងតម្រំវារលាយបាត់ពីចេញពីពីផែនទីពីផែនដីនេះវាវាវាកម្រណាស់វាពិបាកណាស់អញ្ចឹងហើយតែខ្ញុំខំតស៊ូទាំងលងឹតលងងខ្ញុំកម្រិតវប្បធម៌ខ្ញុំទាំងខ្មែរទាំងវៀតណាមក៏មានចេះប្រមាណដែរ អាចប្រកបបានទៅតាមក្រោយគេបានប៉ុន្តែ អ្វីដែលសំខាន់គឺខ្ញុំដឹងខ្លួនខ្ញុំចេតនាហើយខ្ញុំខំប្រឹងអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកអភិរក្សអ្វីទៅដែលខ្មែរខ្ញុំមានខ្ញុំមិនមិនមិនមិនមិនដែលចូលហើយខ្ញុំមិនដែលបបង់ហើយខ្ញុំទៅដល់ណាខ្ញុំនៅតែលើកទឹកចិត្តនៅតែនិយាយសទូចបងប្អូនជុំវិញខ្លួនខ្ញុំនឹងដែលអ្នកដែលកំពុងតែចរចែកគ្នាកំពុងតែជួបគ្នានិយាយលេងទុក តែទុកកាហ្វេអីក៏ដោយបាទជំរុញឲ្យកូនចៅទៅរៀនអក្សរខ្មែរជំរុញកូនចៅឲ្យខំនិយាយលັດដំថ្មីជាងចូលភាសាគេយើងខំនិយាយភាសាយើងប៉ុន្តែមិនមែនក្នុងលក្ខណៈបែងចែកទេណាគឺភាសាគេក៏យើងត្រូវចេះភាសាយើងយើងត្រូវទៅឲ្យចេះភាសាណាក៏ដោយពីប្រុសខ្ញុំច្រើននិយាយថាភាសាវាមិនមែនជាសត្រូវរបស់យើងភាសាគឺជាចំណេះចេះដឹងសម្រាប់ឲ្យយើងមានបញ្ញា ក៏មានអីខុសទេបើសិនជាក្នុងបណ្ណារៀនបាន14 10ភាសាអានេះកាន់តែល្អកាន់តែប្រសើរសម្រាប់ខ្លួនយើងផងសម្រាប់សង្គមជាតិរបស់ផងយើងផងកណាអរគុណអរគុណបងបងថាបានរៀបរាប់បាន ល្អមែនទែនខ្ញុំមកកាណាអាត្មាភាពសូមអរគុណយ៉ាងច្រើនហើយមិនតន់អស់សេចក្តីនៅឡើយចាំមុលមកជួបបងថាម្ដងទៀតដើម្បីឲ្យគាត់បញ្យល់អំពីអត្ថន័យនៃការតស៊ូរបស់យើងហើយនឹងការជួយបណ្ដោះបណ្ដាលផ្ដោត ផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋយើងយ៉ាងណាដើម្បីឲ្យបានរីកចម្រើនតទៅទៀតឥឡូវបែរមកជួបបងគឹមឃីមវិញម្ដងបងគឹមឃីមគឺជាសកម្មជនសាលាឆទៀនភូមិកន្លែងគឺថាឃើញថាមានការតស៊ូយ៉ាងស្វិតស្វាញចំពោះការគេមកយាយីគេមកចង់តែរុះរើសាលាឆោទៀនហ្នឹងក៏យ៉ាងណាក៏ដោយក៏បងគឹមឃីមហើយនឹងញោមស្រីហ្នឹង មានការតស៊ូយ៉ាងស្វិតស្វាញឥឡូវខ្ញុំចង់សួរអំពីប្រវត្តិដើមតងនៃការកសាងសាលាឆោទៀននឹងតាំងពី មានគំនិតនឹងកសាងដោយខ្លួនឯងឬក៏អឺយ៉ាងម៉េចដែរបានបានមានកែបានកើតជាសាលាឆោទៀនឡើងបងសូមអញ្ជើញរៀបរាប់ប្រវត្តិរឿងរ៉ាវបន្តិចសង្ខេបទេបងបាទជាខ្ញុំសូមអរគុណលោកគ្រូនិងសូមគោរពថ្វាយបង្គំដល់ព្រះដេចព្រះគុណទាំងក្នុងនិងក្រៅប្រទេស ដោយគោរពនៅសូមជំរាបសួរបងថាជាពិសេសគឺបងថាជាពិសេសគឺបងប្អូនយើងទាំងក្នុងនិងក្រៅប្រទេសអឺអំពីមូលហេតុដែលនាំឲ្យកើតសាលាទាននេះគឺថាវាជាបំណងរបស់ដូនតាពីបុរាណមកទេបាទនេះមិនមែនជាគំនិតរបស់ខ្ញុំទេព្រោះតាតាពីដើមច្រើនចំនួនដែរហើយដូចជា លោកអ៊ុំតាចានាមសុងដែលទៅជាឪពុករបស់អូនសុងចន្ទាណាគាត់ក៏មិនដំណងចង់កសាងសាលាទានដែរ នៅភូមិនឹងដែរព្រោះភូមិបណ្ដែងនឹងវាឆ្ងាយពីវត្តទាំងពីរឆ្ងាយពីវត្តមង្គលបរិយទៅនំសេ12គីឡូណានឹងវត្តពិឈូក8គីឡូណាហើយនឹងតាតាគាត់មិនបំណងចង់ធ្វើនឹងវាយូរហើយប៉ុន្តែធ្វើមិនបានគ្រាន់តែគិតប៉ុន្តែមិនយកមកអនុវត្តហើយក៏គាត់ស្លាប់ទៅហើយដល់ចំណាំក្រោយមកក៏គិតបំណងទៀតក៏មិនបានធ្វើទៀតតែត្រឹមតែគិតថាមិនអនុវត្ត អានោះជាផ្នត់កំណត់មួយដែលខ្ញុំចង់បន្តវេនរបស់ដូនតាទេនៅឃើញតែកាត់បំណងបកកាត់កាត់ចង់ធ្វើប៉ុន្តែដោយសារសេដ្ឋកិច្ចហើយក្នុងសម័យដែលយើងទើបតែរដ្ឋអំណាចជួនទើបតែរំដោះចេញពីអាណានិគមអាមេរិកាំងអាណានិគមបារាំងពួកគាត់មិនតាន់ហ៊ានបញ្ចេញគំនិតដើម្បីធ្វើនិងអនុវត្តធ្វើទើបខ្ញុំស្ដារយកនៅគំនិតរបស់ផ្នែកគំនិតរបស់គាត់ តែគាត់ប្រាថ្នានឹងចង់ធ្វើប្រភូមិនេះវាឆ្ងាយពេកវាចង់កាត់មាត់ញោកហើយវាជាចង់ភូមិនៅនៅនៅដាច់សរិយាលពីគេទាំងអស់ហ្មងនៅតំបន់យួនទាំងអស់ហ្មងហេតុហ្នឹងដូនតាគាត់ចង់ធ្វើយូរណាស់ហើយប៉ុន្តែគាត់មិនបានយកមកធ្វើបើមិនបានក៏ស្លាប់ទៅមួយចំនួនទៅមួយចំនួនទៅដល់សម័យបន្តគឺអឺឪពុករបស់បងអូនសុងចន្ទាក៏គាត់នៅកំណត់ថាទិញដីមួយដែលនៅក្បែរភូមិតុងគឹងហ្នឹងបំឡងនឹងធ្វើ ក៏មិនបានធ្វើទៀតគាត់ស្លាប់បាត់ទៀតដល់ខ្ញុំក៏នោះខ្ញុំនៅជាអតីតាដែលនៅពន្រៀនវត្តមកកើតវេទមសេកហ្នឹងគឺខ្ញុំនឹកឃើញថាដូនតាគាត់ចង់បានបែបហ្នឹងប្រភូមិហ្នឹងវាដាច់ស្រយាលគ្នាគ្នាមិនអាចទៅសិក្សារៀនសូត្រសាខ្មែរបាន ជាពិសេសនៅតំបន់ហ្នឹងគឺសិតតែក្មេងកបីហ្មងអត់បានទៅរៀនសាខ្មែរទេចំបីតែខ្ញុំក៏ក្មេងកបីក្មេងគូដែរមើលតែកបីគៀលគូកបីហ្នឹងហេតុហ្នឹងដល់ខ្ញុំទៅបួសរៀនទៅបានតិចតួចទៅហើយនឹកឃើញថាគាត់ចង់មែនបំណងបែបនេះ ប៉ុន្តែក៏មិនបានធ្វើឥឡូវខ្ញុំដែលមនុស្សចំនួនក្រោយហ្នឹងគឺមានកំណត់ចង់ធ្វើបាទហើយក៏បានគិតដល់ខ្លួនឯងទៅក៏គ្មានអ្នកណាមួយដែលដឹកនាំទេខ្ញុំនិយាយឲ្យចំហ្មងគាត់តែបំណងដែលធ្វើជាច្រើនលើកនោះហើយគឺមិនប្រសងចូលរួមទេអត់មានប្រឧទេសអាចារ្យវត្តសាឡអន្តរជាតិប្រជុំដែលខ្ញុំមិនបញ្ចេញឈ្មោះក៏ព្រះអង្គមានបំណងជ្រាវដេកចង់ធ្វើដែរប៉ុន្តែព្រះអង្គគាត់តែគិតហើយក៏សម័យទៅបាត់ទៅហើយមួយចំនួនទៅមួយចំនួនរហូត ដល់ខ្ញុំសម័យខ្ញុំគឺខ្ញុំគ្មានអីទេនិយាយពីទ្រព្យរបស់សម្បត្តិទ្រព្យឯងខ្ញុំគ្មានហ្មងតែខ្លួនមួយតែខ្ញុំក៏បានមានប្អូនក្មួយគេមានកំណត់ថាបើលោកម៉ែចង់ធ្វើសាលាទានខ្ញុំជួយម៉ែ20លានបីលោកម៉ែចាក់កសោចអីធ្វើខ្ញុំនឹកឃើញថាបើសិនណាបើធ្វើបែបនេះត្រូវតែមានប្រសងជាគូលដឹកនាំបានយើងធ្វើទៅរួចធ្វើការងារអ្វីមួយជានោះវាជាសំណងរបស់ពុទ្ធសាសនា ទៅទៅព្រះសង្ឃជាបុគ្គលដែលខ្ញុំកណាទៅនិមន្តបដិជាប្រគុណប្រគូទេសៃចាថាច័ន្ទតារា ដែលព្រះអង្គគង់នៅវត្តមង្គលបរិទ្រំសេកព្រះអង្គក៏បានមកជួយការងារនឹងហើយ បន្តប្រសំទៀតក៏មានលោកគ្រូនៅវត្តសាលវណ្ណជនពិឈូក៏ព្រះអង្គមកចូលរួមទៀតតែនឹងបានជាដំណើរការសាលាទាននឹងប៉ុន្តែមិននឹងខ្ញុំសុំវងកញ្ចក់បន្តិចមិនចង់កាន់ គ្រូមើលចូលអីគ្រូគ្រូចុចចុចបាទចុចចុចចុចចុចចេះស្មាដាក់ដាក់ដាក់វីដេអូនេះអត់អីចេះចាំបងបាទបាទមិនអឺមិនមិន ប្រសង់គ្រូចន្ទរាមនគឺខ្ញុំអឺបានគិតថាប្រសង់ដែលមានចំណេះខាងគ្រឿងសំណង់ទេមិនតែប្រគ្រូចន្ទរាទេដែលលោកបានទៅសិក្សានៅទីក្រុងព្រះសីខាង សំណង់វិស្វកម្មហ្នឹងហេតុហ្នឹងព្រោះយើងធ្វើទៅតាមបែបបទរចនាប័ទ្មរបស់ខ្មែរយើងត្រូវតែប្រើរចនាប័ទ្មរបស់ខ្មែរយើងមិនអាចនឹងធ្វើតាមខុសបែបបទទេហេតុហ្នឹងព្រះអង្គបានសិក្សារឿងគ្រឿងវិស្វកររឿងវិស្វករហ្នឹងព្រះអង្គអាចនឹងចំណេញអំពីគ្រឿងសំណង់ដែលកសាងសំណង់ពុទ្ធសាសនាហ្នឹងហើយព្រះអង្គអានទទួលការនិមន្តរបស់ខ្ញុំហើយបន្ទាប់មកក៏មានគុណគុណដែលជាគ្រូចារដែលលោកនៅវត្ត សាឡូវរដ្ឋាភិបាលក៏ព្រះអង្គបានមកចូលរួមជាកម្លាំងហើយជាថាវិការហើយចាប់ដើមតាំងពីថ្ងៃហ្នឹងទៅក៏វាមានការលូតលាស់ទៅប៉ុន្តែខ្ញុំសូមវងកញ្ចក់បន្តិចព្រោះមិញក៏ដាច់ខ្ញុំឃើញបញ្ចាំងរូបភាពនោះថាអឺមិននឹងធ្វើសាលាទាននឹងវាមិនមែនជារឿងមួយដែលងាយទេមិនដំបូងខ្ញុំគិតធ្វើជាលក្ខណៈនឹងដីរបស់ខ្ញុំទេព្រោះខ្ញុំគ្មានគេកក់ទេមានដីតែមកមកអាទេបើខ្មែរថាមកអាបើវានៅខាងកម្ពុជាក្រមគេហៅថាមកកុងណា ស្មើនឹង1000ម៉ែត្រនៅដេបតាខ្ញុំទេគុំតារបស់ខ្ញុំទេប៉ុន្តែប៉ុន្តែដល់បងរបស់ខ្ញុំបងស្រីថៃធីសបិតហ្នឹងក៏ដូចជាចទួតមួយរបស់ខ្ញុំគាត់ថាលោកប្អូនឯងគ្មានផងបើគាត់ដីតាស់នៅផងលោបងឲ្យដីរបស់បងបងឲ្យដីបើខ្ញុំសួរថាបងឲ្យប្រមាណថាគាត់ឲ្យកន្លះកន្លះកងគឺកន្លះកន្លះកន្លះអាណា5000ម៉ែត្រ 5 5 500ម៉ែត្រប៉ុន្តែដល់ប្តីគាត់មកគាត់វាស់គាត់បាក់ឲ្យទៅទឹង16បណ្ដោយ52ប្តីរបស់បងថាទីស្បិតនិងបងវូនគាត់ឲ្យហើយប៉ុន្តែកញ្ចប់ថាវិការសម័យហ្នឹងវាគ្មានទេដោយសារខ្ញុំសូមមិនបញ្ចេញឈ្មោះលោកគ្រូទេលោកគ្រូម្អងដែលលោកគ្រូចាងក៏បំណងរបស់លោកដែរលោកលោកក៏នៅអាមេរិកអីយ៉ាងនៅអាមេរិកលោកថាបើមិនបំណងបែបហ្នឹងលោកជូនបច្ច័យសម្រាប់ ទិញគ្រឿងសម្ភារៈធ្វើការងារហ្នឹងព្រោះដីហ្នឹងបើយើងអឺបើបើមជាកសាច់ហ្នឹងវាខ្ញុំហៅពួកសាឡាងវាមកបើមកសាច់ហ្នឹងវាស៊ីដល់អឺផែកកតុង10000ដុល្លារណោះព្រោះដេកចំពោះដេកដេកបឹងហើយដល់លោកគ្រូលោកឃើញចឹងថាលើអាត្មាមានម៉ាស៊ីនម៉ាស៊ីនស្ដាប់ស្ដាប់ភុកហ្នឹងយកម៉ាស៊ីនមកទៅហើយនឹងលោកជួយកាសប្រេងផែក 500ដុល្លារ500ដុល្លារ10 plan លាយួនហ្នឹងឲ្យ10 plan លាយួនមកពួកខ្ញុំចាត់ចែងទិញជាកំពង់ហើយទិញជាម៉ាស៊ីនជួសជុលមកបើភក់នោះអស់មួយខែ6ដល់10ថ្ងៃអឺហេតុហើយកលៈនេះស្ងួតគឺមិននឹងចោះចោះបំដីនឹងពួកខ្ញុំមិននឹងខ្ញុំសូមអូសេចក្តីបន្លាយមកខាងក្រោយបន្តិចថា មិននឹងបើមដេពួកខ្ញុំសុំច្បាប់ហ៎សុំច្បាប់ហើយគណៈកម្មការភូមិនឹងក៏ឲ្យឲ្យឲ្យឲ្យដេដេឲ្យថាអើច្បាប់នឹងពួកខ្ញុំពួកខ្ញុំថាតំបន់ពួកខ្ញុំជាតំបន់ចង្កាត់មាត់ញោកឆ្ងាយពីវត្តអារាមពួកខ្ញុំចង់ធ្វើកន្លែងសាលាទានមួយសម្រាប់ឲ្យយេតាសមាទានសិលថ្ងៃសិលថ្ងៃ8 8រោច8កើតនៅពេញបោខែដាច់ចឹង ក្របអនាគកម្មការភូមិគេព្រមមិនមានការសញ្ញាព្រមឲ្យដែរប៉ុន្តែដល់យកទៅឃុំវត្ថុរយៈកាលនោះដល់យូរពេកហើយដល់ថ្ងៃដែលពួកខ្ញុំចុះបឋមសិលាដល់ថ្ងៃពួកខ្ញុំក៏បញ្ចប់ប៉ុន្តែពួកខ្ញុំបានអញ្ជើញនៅគណៈកម្មការខុបភូមិនិងឃុំមកចូលរួមពួកវាក៏មកចូលរួមទៀតហើយវាគ្មានបញ្ហាអីទេប៉ុន្តែដល់ខ្ញុំមិនដឹងថាមូលហេតុស្អីបានដល់ពួកខ្ញុំដល់ថ្ងៃចាក់គ្រឹះចុះបឋមសិលាហ្នឹងរដ្ឋអំណាចហ្នឹង ចាក់អាចន់ចន់អាចន់ខាងទី2ណាគាត់ណាចាប់ដើមមកមកលុកលីហ្មងប៉ុន្តែពីខាងដើមគឺរតនាមកចូលរួមជាមួយយើងខ្ញុំដែរជាពិសេសគឺប្អូនស្រីរបស់គាត់នឹងហ្មងរួមទាំងអស់មកគ្រួសារហ្មងមកចូលរួមក្នុងថ្ងៃដែលចុះបឋមសិលាហ្នឹងប៉ុន្តែខ្ញុំមិនដឹងមូលហេតុអីបានទៅជារដ្ឋអំណាចនឹង ធ្វើទុកបុកម្នេញដល់យើងខ្ញុំខ្ញុំក៏មិនយល់ដែររឿងហ្នឹងទៅឲ្យប្រទេសជននៅរបស់បងប្អូនយើងពិចារណាទៅព្រោះកន្លែងនេះខ្ញុំយើងខ្ញុំមិនមែនធ្វើអីធំដុំទេគឺគ្រាន់តែកន្លែងសម្រាប់ឲ្យក្មេងរៀនអក្សរខ្មែរជាពិសេសគឺរៀនអក្សរខ្មែរសពថ្ងៃនៅនៅតែរៀនធម្មតាអញ្ចឹងដែរតែល្ងាចរៀនណាបងប្អូនមកពីអក្សរយួនហើយហ្នឹងវាឆ្លៀតមករៀនទៅរៀនអក្សរខ្មែរទៅហើយហើយកូនចៅខ្ញុំនឹងបានសាលានោះគឺគ្នាចេះច្រើន ចាសរខ្មែរច្រើនបានទៅពោះវត្តហើយបានច្រើនអង្គហើយអង្គខ្លះទៅបានចូលរៀនបាលី អង្គខ្លះចូលរៀនអប់រំនោះដល់សារអាស្រ័យសាលាធានក្មេងៗទាំងអស់នោះប្រសងទាំងអង្គសិតសឹងតែជាណាក់ជួយជញ្ជូនដីជួយកាត់ឈើនៅសាលាធាននោះទាំងអស់មានអង្គណាមួយដែលមិនទទួលភ្លុករស់ជ្រែកទាំងទេហេតុនឹងដល់បានសាលាធាននោះហើយគេថាវាមានប្រយោជន៍ហើយឬមករដ្ឋអំណាចនឹងវាមានការធ្វើទេង ចំពោះរឿងវប្បធម៌អីឬមួយក៏ខ្លាចយើងនឹងវារៀនសូត្រទៅចេះដឹងគេពិបាកដឹកនាំអីនោះក៏មិនដឹង បានតែធ្វើទុកបុកម្នេញរហូតនឹងខ្ញុំមិនដឹងថាគិតរដ្ឋអំណាចគិតបែបមិនទេប៉ុន្តែតែគោលអំណងរបស់យើងខ្ញុំនឹងជាសំណងពុទ្ធសាសនាបើទៅការធ្វើដំណងពុទ្ធសាសនាវាទៅមិនប្រសង់ហើយរដ្ឋអំណាចគេថាធ្វើតែខ្លួនឯងទៅបានមិនបាច់មិនប្រសង់មកទេនេះមិនប្រសង់មកធ្វើអីទេហឹម ថាទៅបើមិនមិនប្រសងមកយើងធ្វើវាមិនបានបើវាខ្ញុំច្បល់សัตว์នឹងមិនដឹងរចនាបត់មិនដឹងអឺការងារដែលចាត់ចែងរឿងគ្រឿងសំណង់ទៅយើងខ្ញុំទៅបិចណាគេថាឲ្យយើងធ្វើលក្ខណៈឯកជនអាលក្ខណៈឯកជនដែលបិចបើគ្មានប្រសងជាជាគោលដៅដឹកនាំទៅវាយើងទៅរួចឬមួយក៏រដ្ឋអំណាចនឹងឃើញថាយើងខ្ញុំធ្វើខ្លាចយើងខ្ញុំធ្វើវត្តអារាមអីក៏មិនដឹងប៉ុន្តែមិនដំបូងគឺខ្ញុំធ្វើសាលាទានទៅច្បាប់ សុំគឺរដ្ឋអំណាចក៏ឃុំភូមិក៏ភូមិក៏ក៏អនុញ្ញាតដែរសញ្ញេឲ្យថាធ្វើដែរទៅសាលាត្រានតាប៉ុន្តែដល់ចោតប្រកាន់យើងខ្ញុំថាយើងខ្ញុំធ្វើវត្តអារាមអឺហើយវាយប្រហារដល់យើងខ្ញុំឬមកឃើញឡើងនឹងវាក្មេងៗរៀនសូត្រចេះច្រើនទេក៏មិនដឹងឬមកក៏ប្រសងឥឡូវបោះច្រើនបើខ្ញុំនិយាយនិយាយរួមមកពីចំណោះជើងវត្តនោះហ្មងគឺវត្តវិជុកនិងវត្តទំនំសេកមិននិយាយរឿងការបោះរៀនក្មេងបច្ចុប្បន្នណា គឺវត្តភូមិខ្ញុំបោះច្រើនជាងគេហ្មងខ្ញុំអាចស្រង់សរសេរទេគឺភូមិខ្ញុំបោះច្រើនជាងគេហ្មងវត្តទាំងពីរហ្នឹងនេះវត្តភូមិនៅនេះភូមិខ្លះមិនបានបោះហងហើយជាពិសេសគឺនៅវត្តទំសេកភូមិខ្ញុំទៅបោះច្រើន99%ហ្មងហេតុហ្នឹងឬមួយក៏រត់ដំណើរទៅខ្លាចយើងខ្ញុំនឹងវាចេះដឹងអីអសរសាស្ត្រហ្នឹងអានឹងគេខំបំបត្តិយើងខំ ខំបណ្ឌិតខំមិនរឹងឬមួយគេការមានការភ័យខ្លាចខ្ញុំសូមសូមសួរបន្ថែមបងថាសពថ្ងៃនេះវាមានមកសួរដេញដោលឬក៏សួរណប់អីទៀតទេបងសពថ្ងៃហ្នឹងครับអរគុណសំណួរព្រោះថ្ងៃដែលខ្ញុំកណាទៅចូលរួមអឺសិទ្ធនៅតាបង្ខាហ្នឹងគឺថារដ្ឋអំណាចហ្នឹងមកប្រែងនេះគេគិតបើឃើញការឡាយសែរបស់អូនសុងចន្ទាហើយ គឺរដ្ឋអំណាចនឹងគេដាក់កំណត់ថាថ្ងៃ10ធ្នូគេមកគាស់រឿងកងគេដាក់កំណត់ច្រើនដងណាស់ដោយសារពួកខ្ញុំតវ៉ាទេបើមិនតវ៉ានឹងគេគាស់បាត់ហើយហើយនឹងថ្ងៃនោះគឺបងបងប្អូនយើងនៅសង្គម Facebook ឃើញបងប្អូនសងចិន្តាឡាយ share ហើយថ្ងៃគឺពួកខ្ញុំកំពុងនៅប្រាសាទពាំងគោរពនៅថ្ងៃសិទ្ធិមនុស្សនោះថាបងថានឹងទៅនោះក៏ឃើញជួបខ្លាដល់មកនេះក៏ឃើញកពើណាខ្ញុំគាត់ថាវាខ្ញុំថ្ងៃនោះចិត្តខ្ញុំវាមិននឹងដែរឃើញថាខ្ញុំទៅបាត់ហើយ ហើយបងសបិតក៏ទៅបាត់ទៀតនោះប្អូនសុងចិនដាមកណាក់ឯងប្អូននឹងនិយាយតានឹងនឹងមិនទេខ្ញុំថាបាត់លបងសិនទៅតាមស្អីខ្ញុំមករំកឹតព្រោះថ្ងៃថ្ងៃសិទ្ធិមនុស្សហើយរដ្ឋអំណាចជួននឹងមិនគួរធ្វើដែលខ្វះការពិចារណាថ្ងៃថ្ងៃសិទ្ធិមនុស្សងបំពេញរងសឹកហើយនាំគ្នាមកបិញដល់ខ្ញុំអោយប្អូននឹងបងប្អូនក្នុងភូមិយេតានឹងក៏ត្រៀមមកនឹងបិញដែរបិទលបងទៅក៏គេទៅគេសន្មតថាថ្ងៃសៀគេមកទៀត ក៏មិនឃើញមកទៅឬមកក៏ថ្ងៃស្អែកមកដល់ហើយក៏មិនដឹងដែរឬមកក៏ប្រហែលថ្ងៃឃើញលោកនោះនឹងគ្រូលោកមិនមកមួយអង្គពីរនឹងឃើញមិនតាន់ហែនមកឯនោះតែស្អែកឯនោះមកដល់ហើយគឺខ្ញុំនោះជួបវាសទើរាប់រយដងហើយគេឲ្យយើងខ្ញុំកន្តិចចោលតិចសាឡាតែនតែតិចវាមិនបិចរបស់ពួកខ្ញុំដីរបស់ពួកខ្ញុំលីកាសរបស់បងប្អូនទាំងក្នុងក្រៅប្រទេសក៏ជួយយើងខ្ញុំដែរខ្ញុំខ្ញុំកន្តិចមិនបិចខ្ញុំមិនធ្វើលើដីរត់ណាដីរបស់ពួកខ្ញុំតើ ខ្ញុំសូមច្បាប់ឲ្យលោកអែនត្រឹមត្រូវតាមិនខ្ញុំពពែនអីបើលោកយួនធ្វើមកកកូកនោះគេមិននិយាយផងសាសនាមហាយានធ្វើមកកូកនោះលោកឯងនិយាយពួកខ្ញុំធ្វើតែសំណងពុទ្ធសាសនាមួយតូចពេលលោកឯងមកបៀតបៀនម៉ែអានោះគាត់ថាជារឿងបោកគេតែចុះអាច្បាប់នោះសម្រាប់ទៅអនុវត្តលើតែសេចក្ដីយួនទេដល់ខ្មែរយកមកប្រតិបត្តិមិនបានទេដូចទៅទៅអារឿងពុទ្ធសាសនាហ្នឹងកន្លែងណាក៏អាចធ្វើបានដែរវៀតណាមធ្វើបានខ្មែរក៏ធ្វើបានដែរ កីឡាគេធ្វើដីនោះមិនមែនបញ្ហាទៅឥឡូវបង្កើតឲ្យមានបញ្ហាដល់ខិតប្រជាជននឹងកំអយចូលរួមសាលាទៀនក្មេងៗកំអយមកចូលរៀននឹងអ្នកណារៀននឹងវាដល់សម្លឹបតាមគ្រួសារជាពិសេសអ្នកណាធ្វើការដែលធ្លាប់ជួយសាលាទៀនក៏ធ្វើការខាងក្រៅក្រុមហ៊ុនក៏វាដកបិទមិនអោយពួកខ្ញុំនៃនឹងកូនចៅនឹងភូមិធ្វើការហ៎បងមិនដែលទៅបងឃើញមកភូមិនឹង ទៅធ្វើសំណងតែបានតែ3ថ្ងៃវាដេញចោលបាត់ហ្នឹងបើទៅធ្វើក្រុមហ៊ុនប្រហែលកាលមួយអាទិត្យហ្នឹងវាដេញហ៎វារលេះនេះរលេះនេះដេញហ៎ហើយហ្នឹងរដ្ឋអំណាចហ្នឹងវាបៀតបៀនគ្រប់បែបតែខ្ញុំនិយាយការពុតណាមិនមែនតែខ្ញុំបដិបរឿងទេណាខ្ញុំជឿបញ្ជាក់ទួមកទេទៅគឺក្នុងភូមិហ្នឹងទៅធ្វើសំណងមិនបានតែ3ថ្ងៃដេញលើហើយបើទៅធ្វើក្រុមហ៊ុនប្រហែលកាលមួយអាទិត្យលាក់ខែលើហ្នឹងរកបញ្ហាខោនេះខោនោះដេញលើហើយសួរពិនិត្យណែឯងមិនមកចូលរួមក្នុងសាលាទានទេ កាសាឡាតែនវាស្អីវាសត្រូវអីជាមួយលោកឯងទៅក៏លោកឯងវាក្តៅកាហាយវាម៉េចរឿងខ្ញុំគ្រាន់តែធ្វើដើម្បីនឹងបំរើនិស័យពុទ្ធសាសនាតែប៉ុណ្ណេះតាបើលោកឯងធ្វើវកដេកទឹកនោះអាណាគេថាពួកខ្មែរមិនអាចតែចំណែនអស់ពួកលោកបានមួយថ្ងៃផងហើយគេធ្វើលើដីគេប្រកាសគេខ្លួនឯងប្រកាសចុះបឋមសេឡាថានឹងគ្រប់គ្រងដំណើរកសាងឲ្យស្ថាពរទៅណា អឺគ្រូឃើញនឹងសេចក្តីប្រកាសថ្ងៃថ្ងៃបញ្ចុះបឋមសិលារដ្ឋអំណាចឡើងអានរបាយការណ៍ឃើញអានេះនិយាយឲ្យបាត់ដៃខ្នងដៃហើយឲ្យប្រជាជនក៏ទុកចិត្តបែបបែបហើយយូរយូរទៅចោតពួកខ្ញុំនឹងទៅជាចិនកបត់ជាតិចិនបឋាំងសាណាធ្វើតំបន់អាបគុំពួកខ្ញុំមានអាវុធអាណាតំបន់អាបគុំវាថាអាបគុំនឹងយ៉ាងម៉េចចោតពួកខ្ញុំទៅធ្វើរវកម្មរកឡែនេះរកឡែនេះដើម្បី បំផិតបំភ័យក្នុងភូមិនឹងមិនអោយបានសេចក្តីសុខមួយថ្ងៃណាសោះអោយតែអ្នកកន្លែងចេញទៅទៅទៅធ្វើការណាទៅបីថ្ងៃដេញណាសំបីតែរដូវកូវីដគឺសំបីតែប្រសង់ក្តីណាក់គេអោយអំណោយពីក្រៅមកជួយពួកខ្ញុំនឹងមិនអោយឯងចូលបិទឡានអត់ដាក់អាបារ៉ាសពីសង្ខាងបិទតែដាច់មិនអោយចូលទេហើយប្រសង់គឺមែនគ្រូច័ន្ទតារាគេទៅវិច្ចគេទៅឡាក់ខ្ញុំអោយគាត់ខ្ញុំនឹងក្នុងភូមិនោះហូបមកចាក់មកចានមកឡងណា ទៅវាមានអីយកស្អប់ដាក់ទុកទុកលោកអវអាទុកទុកសាននាំកមកឲ្យចូលសាលាទានលោកសុំលេខសុំកើតបានមកចាប់អាទុកទុកលោកនោះទៀតនោះជារឿងបញ្ហាអតាខ្សែគ្នាតែមកតែមកខ្សែហ្នឹងអាពួកតែក្រុមតែមួយឃើញបញ្ហាសាលាទានអត់ឃ្លានដោពួកអាណាឲ្យបានមួយចានកឥឡូវយកប្រសិនសាក់ស្អីមកសម្ពោធសម្ភារវិជាចិត្តហ្នឹងទៅឲ្យណាណាខ្លះប៉ុន្តែរដ្ឋអំណាចចុះថាជំនួយដល់រដូវកូវីដ មានឲ្យមកក្របអង្គណាដល់ពួកខ្ញុំទេសូម្បីតែសុំពីក្រៅមកមិនឲ្យនាំមកទៀតបិទទុកឲ្យគាត់ខ្ញុំនៅងាប់ថាពួកខ្ញុំនឹងតាមបរទេសតាមអាមេរិកកាំងថាកុំតាមទៅពួកអាមីតែគេលោកឯងខ្ញុំដង្ហើមរបស់ពីពីអាមេរិកក៏អីបើគ្មានអាមេរិកនោះលោកឯងកណ្ដោតដល់ថ្ងៃហ្នឹងទេទៅងូតងូតសុំគេសម្ប៉ះលែដៃលែជើងហ្នឹងដល់មកញូញងប្រជាជនថាកុំជឿពួកអាមេរិកស្អី ខ្ញុំជឿពួកឃោសនាខាងក្រៅស្អីក៏ខ្ញុំមិនជឿណាណាទេគេឆ្លាញ់ណិតកាន់ខ្ញុំគេផ្ញើគេឲ្យនឹងព្រោះខ្ញុំដឹងវិសិទ្ធរបស់ចិនចិត្តដើមប្រហែលចំណិចកាន់ខ្ញុំអាចទទួលនៅហិរញ្ញវត្ថុអាចទទួលនៅអនុទានពីពីបងប្អូនខាងក្រៅគេអាចឲ្យបានរឿងខ្ញុំមិនមែនខុសច្បាប់អីទេខ្ញុំកណាចង់បរិយាយប្រាប់បងប្អូនយើងថាបញ្ហាឆ្លាតេនកន្លែងនឹងវាវាស្មុកស្មាញណាតើណាណាបងបង្កស្មុកស្មាញ ថារដ្ឋអំណាចសារយោគបាក់កណ្ដឹងខ្លាណាណាបាក់ថារដ្ឋអំណាចណាបាក់បើបាក់ដោះខ្លួនឯងទៅកុំចោទប្រកាន់ពួកខ្ញុំខ្លួនឯងមកចូលរួមជាមួយពួកខ្ញុំបង្កឲ្យមានបញ្ហាដោះខ្លួនឯងទៅសប្ថ្ងៃមករកដោះដោះឲ្យខ្ញុំរំលែកអាណារំលែកមិនតែធ្វើថែមខ្ញុំមិនលេទេពួកគេតាខ្ញុំកតាំងចិត្តដាច់ញាហ្នឹងលោតាទៅសម្លាប់ពួកខ្ញុំហ្នឹងទៅខ្ញុំងេទេមិនលេទេធ្វើថែមទៅទៀតមានលីធ្វើឥឡូវនេះធ្វើឲ្យស្អាតទៀត យួនធ្វើបានខ្មែរធ្វើបានខ្ញុំនិយាយដែរថាដីរបស់ដីមិនដីបោះអាណាទៅវិញដីរបស់ដីណាមិនដីរបស់វេតទូពីណាវាហ្មងដែរដីរបស់តាខ្ញុំដីរបស់លនតាខ្ញុំមិននឹងធ្វើណាខ្ញុំមិនទៅចន់ដីរបស់អាណាទេប្រាក់ក៏លោកឯងមិនដែរឲ្យខ្ញុំម៉ាស៊ីនមកមកកាត់ដែរតែបងប្អូនតាំងក្នុងទាំងក្រៅប្រទេសនោះខំបេះវាមត់បន្រត់ពីកដើម្បីពួកខ្ញុំនឹងឃើញឃើញខ្ញុំលោកក្រពេកគុំនឹងនិយាយបើក្រមក99% ហើយតំបន់បរិវត្តទេណាតំបន់បើវៀតណាមថាយងយ៉ៃផុងទៅណាអាប្រទេសតាហែនប្រហែលតែ100ម៉ែត្រក្រោយខ្នងណាខ្នល់តែមិនមែនខ្នល់ដោខ្នល់នៅខាងត្បូងព្រែកនោះទឹកទឹកស្អាតគ្មានផុកផងសពេនគ្មានដោដាក់សពេនធ្វើក្នុងពងវល់ឲ្យមើលរត់ជួយពួកខ្ញុំបានស្អីខ្លះខ្លួនចៅខ្ញុំសតបនិវត្តតែវិញសិលថ្ងៃណាវិញសិលថ្ងៃខ្ញុំតូនយកអានគរបាលដែលទៅជាកូនរបស់យើងមកជេរម្ដាយខ្លួនឯងទៀត ពួកនេះគ្រូខៅហ្មងកូនគាត់សម័យគាត់បណ្ដើសម័យអូគាត់បណ្ដើសម័យគោគាត់ទៅបណ្ដើឲ្យកូនហ្នឹងមកគេម្ដាយខ្លួនឯងទៀតថាកុំឲ្យតាមអាមេរិកកាំងអាមេរិកកាំងបាញ់អូយើងងាប់បាញ់តាយើងងាប់បាញ់គ្រូយើងងាប់ទៅមកឯងទៅតាមអាមេរិកកាំងនោះគាត់មិនតាមអាណាគាត់ទេតាមពុទ្ធសាសនានោះនឹងសំណងពុទ្ធសាសនាមិនសំណងបាអាមេរិកទេអាមេរិកមិនមកធ្វើបន្ទាយពោនោះនឹងទេនឹងសំណងពុទ្ធសាសនាទៅលោកឯងទៅស្ដាប់បាយចឹងរដ្ឋអំណាចជួន ចំណងពុទ្ធសាសនាមិនមែនបងរបស់អាមេរិកទេណាមិនមែនបន្ទែរបស់អាមេរិកទេខ្ញុំថាយេនឹងក៏ទៅតាមអាមេរិកក៏បងប្អូនទៅខាងក្នុងក្រៅប្រទេសគេឃើញគេជំនួយគេថាវិការដើម្បីកសាងនឹងមែនតែអាមេរិកមិនដែលបានចិនចែអាមេរិកកាំងមិនដែលជួយខ្ញុំបានម៉ាស៊ីននៅនឹងទេណាបងប្អូនទាំងក្នុងក្រៅប្រទេសក្នុងក្រៅគេឃើញគេជួយទេគេថានឹងចាត់ជាបន្ទែរបស់អាមេរិកអីក្រែងអស់លោកឯងនឹងទៅងូតងូតទៅសុំ ចំនួនវាអាមេរិកអាថ្មសូមកាត់តិចថាលឺដំណឹងថាបងនឹងកសាងនឹងអឺទិញស៊ីម៉ងទិញដែកទិញគ្រួអីហ្នឹងសិតតែបន្តពីមួយតមួយហ្នឹងវាវារារាំងមិនអោយយើងទិញស៊ីម៉ងមិនបងឬសូមដំណឹងចឹងបាទអរគុណណាគ្រូពិតទេគ្រូព្រោះវដាវដាហាមខិតអស់តាមដេប៉ូដែលលោកគ្រឿងសំណង់មិនអោយលោកឲ្យពួកខ្ញុំទេ អាឡានណាដែលដឹកមុនហ្នឹងវាមិនអត់ដឹកចូលទេពួកខ្ញុំនឹងលួចឡាកនោះទិញនៅខាងក្រៅប្រហែល2គីឡូ3គីឡូនោះដឹកទៅជញ្ជូនចូលមករំបានសាលាតែនហ្នឹងអានេះជារឿងពុតហ្មងគាត់ដាក់ហាមខិតអស់បើអាដេប៉ូណាដែលហែនលុកគ្រឿងសំណងដែកដល់សាលាតែនមកផាក់3លាន4លានផាក់ណាហើយអស់ហើយតើផាក់ប្រហែលដេប៉ូហើយនោះគ្នាពេលគ្នាហែនលុកឯពួកខ្ញុំនោះឡូវទិញតែកាសមុខហ្នឹងមិនមែនកាសទៅទិញបើគ្មានមិនហែនទៅទិញទេ ចុះអាណាក្លុកមិនដាក់ឲ្យយើងបានមួយឡែនទៅទិញមួយឡែនមកធ្វើទៅទៅទិញនាំដល់ខ្លួនឯងទៀតណាចូលមកបានតែខ្នល់សម្ដាប់តែគេដើរទេខ្មែរដើរមិនបានទេខ្មែរដឹកមិនបានទេតែយួនគេដឹកពេញអស់សំណងមួយថ្ងៃមួយថ្ងៃខ្មែរដឹកមិនបានទេអានេះជារឿងពិតណាគ្រូណាកណាអត់និយាយបំផ្លើសទេចូលមិនបានទេចូលមកនឹងចាប់អាទុកទុកដឹកគ្រឿងសំណងមិនអោយមិនអោយនាំចូលនឹងទេ សូម្បីតែអ្នកធ្វើតាគិតខាងអ្នកធ្វើតាហ្នឹងក៏វាបក្លំមើលនៅកន្លែងនាំមកសាឡាតែនណានៅឃើញមនណិតដល់នៅអាធំដល់បងប្អូនខ្មែរនឹងគ្នាចង់ជួសជុលទ្រុងជ្រូកទ្រុងគោនឹងរូងគោក៏ទិញបានបងពួកកែងក៏ទិញបន្លំឲ្យសាឡាតែនហឹមនេះជារឿងពិតណាគ្រូណានិយាយតានឹងចុកចាប់ខ្លាំងណា ទិញមកធ្វើទ្រុងជ្រូកបានផងថាកន្លែងកងកណាវាស្លាតែនទៅបណ្ដោះដាក់ទៅទិញខ្ញុំមកឲ្យកងកណានោះ3គីឡូ4គីឡូនោះកងកណាធ្វើរៀបបែកស្មាមួយមួយអស់រំតរេកពិនមកដល់នឹងមកកងកណាមិនល្អទៅតอมផងអានឹងជារឿងពិតណាចាសពថ្ងៃបងកសាងបានដល់ណាហើយបានមានលបងហើយណាបងហើយលបងនិយាយចំទៅទប់សម្ដេចថ្ងៃហ្នឹងបានតាន់បានបោកទៅណាទប់អូខ្សែលួសហើយហើយអស់ហើយនិយាយថាហើយហើយអស់ទៅតាន់បានបោកលបងទេ បើមិនបុកវាខ្លាចវាពុកថ្មណាបុកហែលមិនលុយបុកមិនបុកបានលុយខ្ញុំថាលុយសំខាន់យើង ធ្វើឲ្យប៉តចប់សិនតព្រោះវាចាំចង់មករំលែរៀងយើងវាភ័យដែរយើងគ្នាបន្តិចមានលបងមានអីទៅវាអំបើដែរតែគណៈបានអឺគ្រូគ្រូនៅខាងក្រៅជាពិសេសថ្ងៃដែលគណៈទៅជួបស្ថានទូតនឹងលោកតាចៅរៀបគាត់អរគណៈបាន200ដុល្លារ ណាថាពួយ200ឡើងណាឲ្យកណាប្រាក់ឯកជនទេកណាថាទេកណាប្រើទេណាយំមកណាធ្វើរបងដល់ឃើញទៅលោកគ្រូគ្រូលោកចូលខ្លះទៅហើយបងប្អូនក្នុងភូមិក៏ចូលទិញជួយទៅហើយបងប្អូនទាំងក្នុងនិងក្រៅប្រទេសគ្រូលីផូក៏ចូលទិញជួយទៅលោះហើយដែរហើយហើយប៉ុន្តែគាត់បានបោកទេប៉ុន្តែมันអាចចូលបានទេរឹងដែរហើយរឹងដែរហ្មងរឹងដែរបាទអូខេ អរគុណអង្គឃីមបានរៀបរាប់យ៉ាងពឹស្ដាហើយមើលឃើញថាវេទនាមែនទែនត្រង់ចំណុចនេះខ្ញុំកណ្ដាអាត្មាភាពនោះក៏មើលឃើញអាសាតាមដានហើយអាសាយករឿងភូមិកងរែងយកមកអប់រំមកសិក្សាហើយនឹងពិភាក្សានឹងច្រើនរឿងកំភុំកងរែងគឺជាកន្លែងមួយដែល មានបទពិសោធន៍ច្រើនហើយជាកន្លែងដែលកសាងគេហៅថាស្វ័យសិក្សាស្វ័យស្វ័យគ្រប់គ្រងស្វ័យកសាង ហៅ self determination ណាគាត់ថាស្វ័យគ្រប់គ្រងដូច្នេះគឺជា ដំណើរដែលយើងគួរតែជាគំរូល្អដល់ប្រជាពលរដ្ឋផ្សេងផ្សេងទៀតគួរតែយកគំរូតាមសាលាឆោទៀនភូមិកង្រែងហ្នឹងឥឡូវបងថាស្មាចាំសួរថែមថាតើបងបានសិក្សាតត្រង់ចំណុចដែលបងឃីមបាន លើកឡើងហ្នឹងតើក្នុងសិទ្ធិជនជាតិដើមយើងហ្នឹងបងបានឃើញថា ច្បាប់នឹងបានអនុគ្រោះឲ្យខ្មែរយើងជាជនជាតិដើមយ៉ាងណាខ្លះបងសូមបើកមីក្រូផងកណាព្រះអង្គអឺកណាស្ដាប់ប្រសាសន៍របស់ លោកគ្រូគឹមខឹមធ្វើឲ្យកណា ចំណាប់អារម្មណ៍មួយចំណិចថាតើអឺកំពុងតែបារម្ភបារម្ភដោយដោយទាំងខ្លួនកណាកំពុងតែអឺសកម្មនេះផងដែរ បងបងកាត់ខាត់ទៅក្រោយតិចបងដាច់បាទអូខេចំណុចដែលកណា ថាកណាបារម្ភហ្នឹងគឺកណាមិនច្បាស់ថាតើរដ្ឋាភិបាលសញ្ញេនៅក្នុងជាភៅសិទ្ធិចិនជាតិដើម និងជាភៅមនុស្សហ្នឹងសិទ្ធិមនុស្សហ្នឹងតើគាត់រដ្ឋាភិបាលហ្នឹងសញ្ញេហ្នឹងគឺក្រាន់តែសញ្ញេគ្រប់គ្រងឲ្យបណ្ដាប្រទេសនានាអនុវត្ត មិនបានសញ្ញេទទួលសកលនេះមកអនុវត្តក្នុងប្រទេសទៅដើមបានជាពួកគាត់នៅមិនយល់អំពីច្បាប់សិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើមទង្វើដែលគាត់កំពុងធ្វើដែលដូចជាបង្គឹមនយោបាយបើសិនជានយោបាយខុសអានេះបង្គឹមដាក់ចង់ដាក់ស្រ័យជាខ្ញុំមិនមែនដាក់ស្រ័យប៉ុន្តែខ្ញុំនិយាយតាមក្រយបង្គឹមអឺគ្រូខឹមចាបងខឹមហ្នឹងអឺធ្វើឲ្យខ្ញុំចំណាប់អារម្មណ៍នេះខ្ញុំនិយាយខាងដើម ហើយខ្ញុំភ័យដល់ទាំងខ្លួនខ្ញុំណាទៀតបើសិនជារដ្ឋាភិបាលក្រាន់រដ្ឋសញ្ញាឲ្យប្រទេសនានាធ្វើ ថ្ងៃគោរពថ្ងៃ10ដុល្លារហ្នឹង10ធ្នូហ្នឹង10ធ្នូ10បាទ10ធ្នូហ្នឹងខ្ញុំនឹងមានទោសជាមិនខានពីប្ររដ្ឋាភិបាលនេះមិនមែនសញ្ញាឲ្យប្រជាបរតរបស់គាត់នឹងគោរពហើយក៏គាត់មិនបានសញ្ញានេះយកមកអនុវត្តក្នុងប្រទេសគាត់ដែរ ប្រហែលតាមតែខ្ញុំគិតទៅប្រហែលតែគាត់សញ្ញានេះអឺអលបណ្ដាប្រទេសនានាដែលជាសមាជិកនេះយកទៅអនុវត្តចោះគាត់គ្រប់គ្រងឲ្យប្រទេសមិនអនុវត្តទេប៉ុន្តែប្រទេសគាត់គឺគាត់មិនទទួលយកមកអនុវត្តទេនេះខ្ញុំចង់និយាយសង្កត់ធ្ងន់ហើយអូនចង់អោយច្បាស់មកសាថ្មីជាថ្មីម្ដងទៀតគឺគាត់បានកម្រាមកំហែងដល់សកម្មជនខ្មែរក្រមយើងខ្ញុំនៅអឺខេត្តបតប៉ាំងនេះផង ហើយក៏ដូចជាទៅធ្វើទុកបុកម្នេញដល់បងប្អូននៅភូមិកំរែងខេត្តលំហនោះដែរខ្ញុំនៅឃើញតែតម្រួយដែលគាត់ខ្ញុំត្រង់ចំណុចនេះទៀតស្មាចង់សួរថាតើពួកអាជ្ញាធរភូភូមិឃុំនឹងវាមានយល់អំពីច្បាប់សិទ្ធិមនុស្សដែរទេបងបើបងអាចយល់មើលឃើញថាអាចវាអាចយល់ខ្លះដែរទេបងបើធ្វើចឹងអឺបើតាមកណ្ដាលវាពិតស្ដាប់គ្រូគឹមនិយាយតែប្រហែលជាមិនយល់គ្រូអឺ បាទដូចជាខ្ញុំវិញតើខ្ញុំយល់សិទ្ធិមនុស្សមិនខ្ញុំហ៊ានប្រពសិទ្ធិមនុស្សបើខ្ញុំមិនតន់យល់ខ្ញុំមិនហ៊ានធ្វើទេធ្វើតែប្រទេសធ្វើតែបដាចាប់គុកបកាច់ខ្ញុំមិនហេតុមេចោះឯណាហើយខ្ញុំនេះក៏ក៏មិនមែនទៅជាមនុស្សដែលអឺទៅស៊ីប្រមាថខ្លាថាស៊ីឆ្លំខ្មែរខ្លាអីក៏មិនចេះខ្លាចងាប់ចេះស្លាច់ខ្លាចស្លាប់បាទខ្ញុំខ្លាចដូចជាបងប្អូនយើងទាំងអស់គ្នាអញ្ចឹងដែរប៉ុន្តែអ្វីដែលចំណិចខ្ញុំឃើញច្បាប់នឹងល្អខ្ញុំចិត្តតែមានទំនុកទុកចិត្តថាអូ ថ្នាក់ដឹកនាំយើងល្អមែនតើដែលបានទទួលយកច្បាប់អស់ទាំងនឹងយកមកអនុវត្តក្នុងប្រទេសអញ្ចឹងយើងក្នុងនាមយើងជាប្រជាបរតយើងត្រូវតែសិក្សាត្រូវតែរៀនសូត្របណ្ដើបណ្ដើទៅតម្រាំរដ្ឋយើងកិត្តប្រកាសជាសាធារណៈហ្នឹងយើងបានចេះខ្លះយើងចូលរួមចំណែកនៅក្នុងរដ្ឋាភិបាលយើងអានេះយើងល្អមែនតើជាប្រជាបរតមួយដ៏ល្អដល់លឺសុខគ្រូគឹមនិយាយអញ្ចឹងធ្វើឲ្យខ្ញុំនេះព្រឺសម្បល់កកសម្បល់ម៉ងទៅបើសិនចឹងថ្ងៃណាមួយខ្ញុំនឹងក្រថ្នាក់ ហេតុម៉េចខ្ញុំថាអញ្ចឹងពីប្រុសមិនដឹងតើគាត់ទៅសញ្ញេនេះយកមកអនុវត្តឬគាត់សញ្ញេគ្រប់ត្រឲ្យបណ្ដាប្រទេសអនុវត្តកន្លែងនេះខ្ញុំមិនច្បាស់កន្លែងនេះអញ្ចឹងធ្វើឲ្យខ្ញុំកំពុងតែបារម្ភបើសិនតែគាត់សញ្ញេយកមកអនុវត្តនៅក្នុងប្រទេសទង្វើដែលគាត់ធ្វើនេះគឺគាត់ពន្លប់នៅលើសិទ្ធិមនុស្សទង្វើដែលគាត់ធ្វើនេះគឺពន្លប់នៅលើសិទ្ធិជនជាតិដើមហើយសួរថាប្រទេសវៀតណាមមានច្បាប់ឬអត់បើសិនតែមានច្បាប់ត្រូវតែយកច្បាប់មកអនុវត្តជាបន្តប្រជាបរតកំពុងតែធ្វើខុស កុំបណ្ដោយទុកឲ្យខុសហើយខុសទៀតប៉ុន្តែហេតុអីប្រជាហាមពេលមិនមិនតាន់កសាងរហូតដល់គេកសាងចង់បាន100%នៅតែមានចេតនាចង់កោះចោលបាទហើយបើសិនតែមាន ច្បាប់มันបាច់សម្រិតដែរมันបាច់សម្រិតហើយมันបាច់ថាអត់កោះងានេះគឺកោះងាស្អែកប្រជាបរដ្ឋធ្វើហើយគេមិនកោះទេ បើអស់លោក មានច្បាប់អស់លោកមាន អំណាចមានសិទ្ធអាចធ្វើបានធ្វើទៅ នឹងខ្ញុំខ្ញុំគ្រាន់តែចូលរួមចំណែកតែប៉ុណ្្នឹងបើយើងសិនតែយើងមានអំណាចយើងមានសិទ្ធិយើងមានច្បាប់ធ្វើឲ្យត្រូវហើយកុំខ្លាចកុំខ្លាចគឺយកអត្រាក់មកតង្គិចតំតំចូលវាទៅវាក៏មានអីខុសច្បាប់តែបើនោះបើសិនជាវាមានច្បាប់ហើយបើសិនជាក៏មានច្បាប់ទេគុំកម្រាំប្រជាបរតដើម្បីបង្កនៅការជឿចាប់របស់ខ្មែរក្រមខ្មែរក្រមនឹងជឿចាប់ជឿចាប់បើខ្ញុំគិតទៅពីចដូនពីចតាខ្ញុំមកជឿចាប់ពីគ្រប់ក្រនហើយបាទ វាគ្រប់ក្រានហើយកុំបន្តកនខ្ញុំសម័យក្រនេះគឺជាជាច័ន្ទរងក្រោះទេអត់ដឹងអីទេអញ្ចឹង បងប្អូនវៀតណាមក៏ជាចិនរងគ្រោះដែរអត់ដឹងអីទេសម័យដើមហ្នឹងការវិវាទគ្នារឿងទឹកដីរឿងនយោបាយអានេះរឿងចាស់ទុំយើងបំភ្លេចចោលទៅយើងគឺតាណាសម័យថ្មីនឹងយើងចាប់ដៃគ្នាអភិវឌ្ឍប្រទេសជាតិសាមគ្គីគ្នាស្រឡាញ់គ្នាជួយគ្នាទៅវិញទៅមករស់សុខបដុំរំគ្នាជារំគ្នាជាបងជាប្អូនវាល្អណាស់អ្វីដែលខ្ញុំចង់បានខ្ញុំមិនចង់ឲ្យមានសង្គ្រាមមិនចង់ឲ្យមានសំណត់ទេចង់ឲ្យមានសង្គ្រាមចង់ឲ្យមានសំណោះមានគំនុំកើតជាមនុស្សមកធ្វើអី អញ្ចឹងក៏ប្រាស់ក៏លោកមិនទៅស្វែងរកថោដើម្បីប្រោះមនុស្សឲ្យរួចផិតអំពីភពទាំង4នេះផងដែរក៏បាត់កើតឈឺនឹងឈឺចរិយាស្លាប់នឹងដែរនឹងដែលសយដែលដោយសារតែព្រះអង្គឃើញចំណិចនឹងហើយដែលព្រះអង្គខំទៅស្វែងរកថោហើយតើចិត្តព្រះអង្គស្វែងរកថោនេះមិនតម្រាំបានថោត្រាស់ដឹងមកដឹកនាំសត្វលោកនេះមិនមែនជាការងារស្នុកសម្រាប់ព្រះអង្គប៉ុន្តែព្រះអង្គមិនខ្វល់ណាក់ណាបៀតបៀនព្រះអង្គប្រៃបេសាចណាមកសាកកាត់ព្រះអង្គយ៉ាងណាក៏ដោយព្រះអង្គមិនខ្វល់អ្វីដែលព្រះអង្គខ្វល់គឺ អង្គធ្វើយ៉ាងណាឲ្យដល់គោលដៅឲ្យបានសម្រេចយកធម្មឲ្យដឹកនាំសត្វលោកអញ្ចឹងយើងជា ក្នុងនាមយើងជាខ្មែរជាពុទ្ធបរិស័ទក្តីខ្ញុំនិយាយជាប្រាប់ត្រង់ខ្ញុំមិនខ្ញុំជាពុទ្ធបរិស័ទឥឡូវខ្ញុំជាគ្រឿបរិស័ទសូមប្រគិនព្រះអង្គចាតាមតាមតាមពុទ្ធត្រង់ប៉ុន្តែមិនថាគ្រឿបរិស័ទមិនថាពុទ្ធបរិស័ទគឺខ្ញុំនៅតែខ្មែរខ្ញុំនៅតែស្រឡាញ់ជាតិខ្ញុំ ហើយខ្ញុំនៅតែគោរពនៅប្រតិបត្តិនៅធម៌ប្រពុតពីព្រោះធម៌ប្រពុតមានចង្រៃសម្រាប់ខ្ញុំមានអាក្រក់អីសម្រាប់ខ្ញុំក៏ខ្ញុំទូចស្អប់ក្រពើមហើយព្រះយេស៊ូវអញ្ចឹងដែរក៏មានព្រះអង្គក៏មានបានមិនបន្ទូលណាបង្រៀនឲ្យសត្វលោកនឹងធ្វើឲ្យប្រជាអំពីសិលធម៌ឬច្បាប់សម្លាប់គឺអត់អាចចំណិចនេះឲ្យខ្ញុំទទួលយកមកទុកដឹកនាំជីវិតខ្ញុំឲ្យអាចចែករំលែកទៅអ្នកជិតខាងបានខ្ញុំនឹងចែករំលែកចែករំលែកចំណិចដែលធ្វើល្អសម្រាប់សង្គមជាតិ យ៉ាងហោចក៏រស់នៅក្នុងសង្គមគ្រួសារមួយដ៏សុភមង្គល មិនមានការឆ្លោះប្រកែកគ្នាវ័យដំបែកបាក់អីជាងជាដើមជាងចំណុចដែលខ្ញុំសិក្សាដោយខ្លួនឯងខ្ញុំយល់ឃើញថាសង្គមគ្រួសារសុភមង្គលមិនមែនផ្អែកទៅលើទ្រព្យសម្បត្តិសង្គមគ្រួសារមួយ ដែលមានសុភមង្គលគឺនៅលើភាពហៅថាអឺចេះសដោប្រឡាយគ្នា បាទចេះសំដោះប្រណីគ្នាដូចជាប្រះពុទ្ធអង្គបង្រៀនយើងឲ្យយើងមានចិត្តមេត្តាករណាជាដើមបាទអាចំណិចនេះមួយដែលដែលយើងជាជាមនុស្សលោកហ្នឹងគឺត្រូវត្រូវតែកដាប់ចប់យកដើម្បីរក្សាហើយយើងនិយាយមកបែរមកសិទ្ធនេះហើយសិទ្ធក្នុងក្នុង30មេត្រាក្នុងសិទ្ធមនុស្សមិនមិនប្រជាកអីឆ្ងាយអំពីថោរបស់ព្រះពុទ្ធថោព្រះ មានមុនច្បាប់ច្បាប់នេះក៏ដកស្យងចេញចេញចេញចេញទៅផ្លូវថោផ្លូវលោកនឹងផ្លូវតនេះគឺដល់ដល់ត្រឹមកណ្ដាល ប៉ុន្តែផ្លូវធម៌នេះมันអាចប្រជាកអំពីសេចក្តីពិតបានប៉ុន្តែផ្លូវលោកនេះអាចប្រជាកចេញសេចចេញពីសេចក្តីពិតបានពីព្រោះផ្លូវលោកនេះมันបានបញ្យលអំពីបន់ហើយបាបប៉ុន្តែផ្លូវធម៌នេះបញ្យលមនុស្សឲ្យមានបន់ហើយឲ្យដឹងថាបន់ហើយបាបអញ្ចឹងហើយបានជាខ្មែរយើងនេះមានផ្នត់កំណត់មួយ ត្រង់ត្រង់ដល់មិនគេហៅថាត្រង់ដល់ដល់ដល់ទៅចិត្តស្លូតស្លូតត្រង់វាទៅចិត្តលងងអូគេបោកបានអានេះចំណិចមួយដែលខ្ញុំកណាចង់ចង់សង្កត់ធ្ងន់ បាទអញ្ចឹងហើយចាំយកអីមកមកមកថ្លែងមកថ្លែងថាមនុស្សជនជាតិខ្មែរហ្នឹងជាមនុស្សស្លូតមនុស្សត្រង់យកទឹកដីខ្មែរប៉ាន់លបែងមកប្រៀបធៀបបច្ចុប្បន្ននេះនៅប៉ាន់ចាប់បារីដឹងហើយហើយខ្មែរមិនបានទៅលួចព្រំដែនណាក់ណាអត់ដែលទៅឆ្លៀនពេលណាក់ណាបានមកដុំដីមកទុកចែកជាជាគេអាកលដល់កូនចៅអត់កូនចៅរត់ថ្ងៃនេះរស់នៅលើដីខ្មែរដោយទាំងទុក្ខវេទនាដោយទាំងកម្មានសិទ្ធសេរីភាព អាចំណុចនេះមួយគួរតែរដ្ឋាភិបាលមានវៀតណាមនឹងយកច្បាប់ហើយយកថអសិទ្ធិមនុស្សនឹងយកមកអនុវត្តហើយទុកអល់កូនខ្មែរនឹងរស់បាន មានរៀនមានជីវិតសុខដុមរមនាជាមួយប្របារដ្ឋវៀតណាមផងជាបងជាប្អូនដូចជាមេកែរបស់វៀតណាមបាននិយាយថាគិញខ្មែរវ៉ាជាបងប្អូនសម្ដៅទៅលើពូជសាសន៍ដែលទាំង3នេះជាមានប្រជាបរដ្ឋច្រើនអញ្ចឹងកណាឆ្លប់កណាលឺសូនអញ្ចឹងកណាអកណាអមែនតើពីប្រកកណាកើតមក កូនកំព្រះអត់មានឪពុកឪពុកកណាតសិលាពីឆ្នាំ7 73មកឆ្នាំនោះកណាទឹកបានទៅ10ឆ្នាំអាយុអញ្ចឹងកំព្រះឪពុកពេលទេពេល10ឆ្នាំរហូតមកដល់ឥឡូវហ្នឹងអញ្ចឹងចំណុចមួយដែលកណាចង់បានចង់បានសិទ្ធិសេរីភាព កណាមិនចង់ធ្វើនយោបាយកណាមិនចង់ឃើញសង្គ្រាមឃើញអីទេសំបីតែឃើញប្រទេសសេរីអប្រទេសនឹងប្រទេសសេរីក៏មិនដែរប៉ុន្តែស្បថ្ងៃបច្ចុប្បន្ននេះប្រទេសអ៊ុក្រែននិងរុស្ស៊ីໄວកណាបាក់បែក បាទសម្រាប់គ្នាទៅវិញទៅមកកន្លែងនេះមួយកណាកណាកណាមិនមិនមិនចង់ឃើញមិនចង់លឺមកនិយាយប្រាប់ត្រង់កណាមិនតាមដានព័ត៌មានទេព្រោះកណាមនុស្សកណាមិនចូលចិត្តបើសិនតែនិយាយអំពីលោកទេសនាលោកសូត្រធម៌អីនេះអានឹងកណាចូលចិត្តតែប្រាប់បន្ទូលខាងព្រះយេស៊ូវកណាចូលចិត្តតាមដានទីមកពីព្រោះអប់រំមនុស្សឲ្យធ្វើល្អយើងស្ដាប់កន្លែងចំណិចនេះគឺយើងមានអារម្មណ៍យើងដឹកនាំជីវិតយើងដើរទៅតាមព្រះធម៌បើយើងទៅសម្លឹងទៅមើលកន្លែងកាប់ចាក់ យើងក៏អារម្មណ៍យើងបាញ់ដើរទៅតាមកន្លែងកាត់ចាក់ដូចជាអ្នកលេងឆ្នោតទៅអូទៅមិចផ្នែកលឹមយល់សពឃើញឆ្នោតដែរអើព្រលឹមឡើងកាត់ឆ្នោតវែងឆ្នោតដែរនឹងជាទៅតាមអារម្មណ៍អញ្ចឹងកណារាល់ថ្ងៃកណាស្ដាប់ទៅលោកទេសនាកណាស្ដាប់ទៅគ្រូកង្វែលចែកចាយព្រះបន្ទូលខាងគ្រឹះសទានអីជាព្រះយេស៊ូវអញ្ចឹងដើម្បីឲ្យកណានឹងលឹកដំខ្លួនកណានឹងដើរទៅរកផ្លូវសុខអញ្ចឹងកណាបើកណាចង់សុខ កណាត្រូវតែរំលែកត្រូវតែចែកសុខឲ្យអ្នកដទៃទិបកណាបានសុខបើយើងមិនផ្ដល់សេចក្តីសុខឲ្យគេតើយើងបានសុខអត់សុខនេះវាកើតពេលណាអ្នកណាយកមកឲ្យយើងវាចេញពីយើងដូចខ្ញុំកំពុងតែសកម្មនឹងដែរចង់បានសេរីភាពសេរីភាពនេះវាមកពេលណាក៏មានអ្នកណាមកណាក់ដាក់លើជើងពៀនយកមកស្វែងបង្គំជូនយើងទេអញ្ចឹងមានតែយើងនឹងឯងដែលចូលទៅបង្កើតនូវសេរីភាពសន្តិភាព សិទ្ធិមនុស្សសិទ្ធិអីដែលយើងកំពុងសិក្សានេះគឺចេញពីគ្រួសារយើងចេញពីយើងទៅកាន់គ្រួសារយើងពីគ្រួសារយើងទៅកាន់អ្នកដទៃជិតខាងយើងអានេះទិបសង្គមមួយដែលមានសេរីភាពដូចជារដ្ឋាភិបាលវៀតណាមនេះកំពុងតែបង្កើតនៅភូមិវប្បធម៌ហើយភូមិវប្បធម៌នេះមិនមែនសែតកើតភូមិវប្បធម៌បានភូមិវប្បធម៌5ទេត្រូវធ្វើយ៉ាងណាឲ្យប្រជា បរតក្នុងមណាក់នេះចេះយល់អំពីច្បាប់វប្បធម៌ ចេះធ្វើយ៉ាងណាហៅថាក្នុងលក្ខណៈហៅថាគោរពនៅច្បាប់ធ្វើយ៉ាងណាឲ្យមនុស្សដែលមានសិលធម៌ក្នុងខ្លួនហើយគ្រួសារនឹងចេះបង្រៀនចេះបង្ហាត់កូនចៅឲ្យមានសិលធម៌ចេះឃើញចាស់ទុំចេះគោរពចេះសួរដឹងខុសដឹងត្រូវអីវាស្អីក៏ដោយវាចេញទៅយើងចេះមិនដែរឪពុកជាជាគ្រូដើមនឹងបានជាភូមិមួយនេះវា ជាទៅជាភូមិគ្រួសារនឹងជាគ្រួសារវប្បធម៌ហើយវាឈានទៅដល់ភូមិវប្បធម៌បាន អញ្ចឹងដូចខ្ញុំនិយាយខាងដើមទេហេតុអ្វីខ្ញុំហ៊ានបោះអោដាក់អឺសញ្ញាផែនទីក្បែរក្រមមិនខ្លាចងាប់មិនខ្លាចគុកទេអីខ្ញុំខ្លាចប៉ុន្តែខ្ញុំក៏មានបំដាងអាក្រក់ខ្ញុំបោះនេះមិនមែនបោះដើម្បីចលនាឲ្យខ្មែរត្រៀមត្រាទឹកដីខ្មែរក្រមកទេខ្ញុំបោះនេះខ្ញុំចង់ចលនាឲ្យខ្មែរនេះទាំង21ខេត្តនេះចូលតែស្គាល់សិទ្ធិមនុស្សសិទ្ធិរបស់ខ្លួន បាទសិទ្ធិមនុស្សហ្នឹងគឺជាសិទ្ធិដែលដែលយើងបានខ្ញុំចង់និយាយថាពីកាលឪពុកយើងគាត់បង្កបង្កើតក្នុងប្រទេសម្ដាយហ្នឹងនៅដំណាក់ឈាមណាយើងបានទទួលសិទ្ធិហ្នឹងបើយើងមិនបានទទួលសិទ្ធិហ្នឹងម្ដាយយើងគាត់ហប់ហិលគាត់ឈានជំហានវែងគាត់ធ្វើការធ្ងន់គាត់ធ្វើចេះធ្វើចោះហ្នឹងយើងមិនមិនទៅរកមិនក្លុកមិនមិនខូចបាទអញ្ចឹងហើយម្ដាយយើងថ្នមយើងនេះដោយសារដោយខ្សែគាត់ផ្ដល់សិទ្ធិគាត់ផ្ដល់ក្តីស្រឡាញ់ឲ្យយើង ភពភពរបស់ហឹក៏កាត់មិនហ៊ាន របស់ប្រៃក៏កាត់មិនហ៊ានដល់លឿនក៏កាត់មិនហ៊ានធ្វើការហឹនក៏កាត់មិនហ៊ាននឹងហើយដែលកាត់ផ្ដោតសិតឲ្យទីរកនេះមានរៀនមានជីវិតអញ្ចឹងបើយើងកើតចេញពេលប្រតិម្ដាយខ្ញុំចង់និយាយបន្ថែមបន្តិចពេលដែលម្ដាយសម្រាលយើងចេញខ្ញុំមិនដែលកើតកូនទេប៉ុន្តែខ្ញុំមានប្រព័ន្ធខ្ញុំកើតកូនខ្ញុំដឹងខ្ញុំជាអ្នកថែគឺពេលនោះហេតុអីបានចាស់ចាស់គាត់ថាមនុស្សស្រីឆ្លងសន្លេ គិតយកការទុកលំបាកខ្លងទន្លេនេះមកប្រៀបអញ្ចឹងគេហៅវាមានភយុរលកហ្នឹងគឺហៅថាគូវាវាអឺទុកសកាត់ក្នុងការឧបសគ្គឆ្លងទៅត្រយមកខាងហ្នឹងគឺមិនមែនសកាស្រួលអញ្ចឹងពេលដែលកាត់បង្កើតយើងចេញផាត់ពីអូហៅថាទ្វាមាស់កាត់រួចហើយនេះកាត់មិនតាន់អស់ការឈឺចាប់ទេកាត់នៅតែឈឺចាប់ដដែលពីព្រោះឈាមទាំងទាំងធ្លាប់មិនធម្មតាទេ បាទអញ្ចឹងប៉ុន្តែអោតែកាត់កលេសទៅមើលឃើញថាកូនកាត់បានសេចក្តីសុខកាត់មានការអញញញឹមអោទៅលឺសូរសំឡេងកូនកាត់យំងៅមួយម៉ាត់កាត់សបាយរីករាយក្នុងចិត្តនេះជាបំណងរបស់ណាក់ម្ដាយរបស់យើងអញ្ចឹងកាត់ផ្លិចធ្វើឲ្យកាត់ហ្នឹងកូនយំមួយងៅហ្នឹងកាត់លឺប្រាប់ធ្វើឲ្យកាត់ហ្នឹងផ្លិចទៅការឈឺចាប់ប៉ុន្តែក្រោយពេលកូនយំហើយកាត់នឹកដល់ខ្លួនគាត់ហ្នឹងគាត់មានការឈឺចាប់មកទៀតហើយពីព្រោះឆ្លងទន្លេនេះមិនមែនជាការស្ងប់ទេសម្រាប់ស្ត្រី អញ្ចឹងខ្ញុំចង់ស៊ីចូលទៅស្ងែ8មីនាបន្តិចហេតុអីខ្ញុំហ៊ានបដួចបដាមធ្វើនៅសិទ្ធិនឹងដោយសារប្រទេសវៀតណាមក៏មានគោរពសិទ្ធិនារីដែរអញ្ចឹងខ្ញុំចង់អោយបុរសបុរសជាជាប្តីជាជាឪពុកហ្នឹងទាំងអស់ត្រូវតែគោរពទៅដល់សិទ្ធិស្ត្រីជាម្ដាយពិភពលោក បុរសក៏មានស្ត្រីគឺក៏មានបុរសប៉ុន្តែស្ត្រីបើក៏មានបុរសក៏ក៏មានស្ត្រីអញ្ចឹងយើងត្រូវតែឲ្យតម្លៃគ្នាយកសិទ្ធិមនុស្សយកសិទ្ធិស្ត្រីមកបញ្ចិលគ្នាយើងរស់ចូលគ្នាយ៉ាងសុខស្រួលក៏អត់មានចំណោះខ្ញុំកណាសូមប្រគេនព្រះអង្គដោយពុតត្រង់កណាកាឆ្នាំនេះទៀត37 8ឆ្នាំហើយកណាប៉ុន្តែប្តីប្រពន្ធកណាមិនតាន់មានពាក់ណា ថាឯងអញមួយម៉ាត់គឺសុខស្រួលណាស់ប៉ុន្តែនៅនៅខ្វះតែទ្រព្យសម្បត្តិប៉ុណ្្នឹងទៀតគឺកណារស់ស្រួលហើយ ប៉ុន្តែដល់ពេលចំឡោះឆ្លុះគ្នាក្នុងសង្គមយូសាគឺកម្រាដោយសារអីដោយសារកណាចំណាប់អារម្មណ៍នោះថោព្រះដោយសារកណាជួយចាត់ដូចតែពេលបច្ចុប្បន្ននេះកណាចាប់ចំណាប់អារម្មណ៍ដល់សិទ្ធិមនុស្សកណាចំណាប់អារម្មណ៍ដល់សិទ្ធិនារីអញ្ចឹងកណាឲ្យតម្លៃនារីសំបីតែចៅកណាកណាឲ្យតម្លៃវាដែរពីប្រុសវាជានារីជាកុមារមែនតើជាក្មេងមែនជាចៅមែនប៉ុន្តែមួយម៉ាត់ថារសិទ្ធិនារីនេះគឺទទួលបានពេលទៅរក នៅទូចក្នុងប្រទេសរបូតដល់ថ្ងៃអវសានជីវិតរបស់ផងគាត់តាណាក់ណាយើងចូលតែគ្រប់ចូលតែឲ្យតម្លៃគាត់អញ្ចឹងតាមរយៈវីដេអូនេះដែរខ្ញុំកណាសូមប្រកេនក៏ដូចជាជូនដល់បងប្អូនយើងជាបុរសភេទបាទសូមកាត់បន្ថយអហិង្សាក៏មិនមែនកាត់បន្ថយទេគឺហៅតែចូលដាច់ហ្មងបាទសូមសូមសូមបំបត្តិដាច់ហ្មងកុំប្រើហិង្សាទៅដាក់ប្រព័ន្ធឬសត្រីភេទដែលតាំងកសោឯង ហើយយើងមានជាច្រើនណាប៉ុន្តែมันគួរនិយាយការឿងខាងស្ត្រីនេះយើងគួរបញ្ឈប់គ្រប់ អំពើគ្រប់អអឺហិង្សាអឺហៅថាអហិង្សាហើយនឹងអំពើហៅថាពាលា បាទអំពើពាលាបាទហើយយល់ហើយអញ្ចឹងយើងបាទបាទមិនអហិង្សាអញ្ចឹងយើងត្រូវតែតែតែកាត់បន្ទហៅថាឈប់ជាបន្តមិនមែនជាការកាត់បន្ថយទៅបើកាត់បន្ថយវានៅខ្លះអញ្ចឹងយើងត្រូវតែឈប់ជាបន្ត បាទកុំកុំធ្វើអញ្ចឹងទៀតដើម្បីអីដើម្បីជាការសុខស្រួលនៅក្នុងសង្គមគ្រួសារពីព្រោះសង្គមគ្រួសារឡូវដល់ឈានទៅការបែកបាក់ហ្នឹងគឺតឡាការគាត់ឈឺក៏គាត់ត្អូញត្អែមែនតើហើយក្នុងនេះមកពីអីមកពីសត្វស្រីនេះមិនសកលសត្វខ្លួនឯងជនតើខ្ញុំកណាសូមអភ័យទោសចំពោះព្រះអង្គហើយនឹងអឺពុកម៉ែបងប្អូនយើងកំពុងតាមដាននេះផងដែរសត្វស្រីគាត់មិនសកលតម្លាយគាត់គាត់យកជីវិតគាត់យកតម្លាយគាត់យកគេតយោរបស់គាត់យកទៅចន់ឆ្លី អានេះធ្វើឲ្យសង្គមគ្រួសារនេះដើរទៅបែកបាក់អ្នកខ្លះទៅមានប្តីហើយបែរទៅអឺសាហាយសមានខាងក្រៅអាកន្លែងនេះមួយដែលគាត់មិនយល់សត្វគាត់គាត់មិនអោយតម្លៃគាត់ហើយសួរទៅក្នុងនាមយើងជាប្រុសនោះអោយតម្លៃគាត់មិនបើគាត់មិនអោយតម្លៃខ្លួនគាត់ផងដូចខ្ញុំជាងដែរខ្ញុំអោយតម្លៃប្រពន្ធកូនខ្ញុំ បានតែគាត់អោយតម្លៃខ្លួនគាត់ដែរបើសិនខ្ញុំអោយតម្លៃគាត់ហើយគាត់មិនអោយតម្លៃខ្លួនគាត់ខ្ញុំខំអោយគាត់ប្រពន្ធណាក៏អត់ប្រយោជន៍អញ្ចឹងខ្ញុំចង់ថាស្ត្រីត្រូវ យល់ដឹងអំពីសិទ្ធិរបស់ខ្លួនចឹងធ្វើឲ្យខ្ញុំហ៊ានធ្វើនៅសិទ្ធិនារីមណាក់មណាក់គេថាអូមីក៏ខ្ញុំថ្លើមធំម៉ែខ្ញុំហ៊ានណាស់មិនខ្លាចស្លាប់ទីមិនខ្លាចស៊ីបាយគុកអីខ្ញុំថាធ្វើអីបានចាប់គុកខ្ញុំខ្ញុំរយល់មិនរួចពីប្រត់វិញដឹកនាំស្ត្រីឲ្យគោរពសិទ្ធិមិនសិទ្ធិស្ត្រីនេះឲ្យគាត់យល់អំពីសិទ្ធិតម្លៃរបស់កងគាត់ហើយខ្ញុំចង់បានឲ្យប្រុសប្រុសនឹងចូលទៅរួមទៀតដើម្បីឲ្យគាត់លើកកម្ពស់នៅសិទ្ធិស្ត្រីនេះគាត់ចេះឲ្យតម្លៃប្រព័ន្ធគាត់ អូតម្លៃប្រព័ន្ធគាត់ហើយបើគាត់ឲ្យតម្លៃប្រព័ន្ធគាត់ខ្ញុំជឿថាប្រព័ន្ធគាត់នឹងឲ្យតម្លៃគាត់ដូចជាខ្ញុំមិនមែនគៀងអីលើខ្លួនឯងទេបើសិនជាបាយឆ្អិនហើយខ្ញុំមិននៅបតាប្រព័ន្ធកូនខ្ញុំបើសិនជាក្លែនភៀកចាំខ្ញុំមិនបានដោះទុកមកសពកដោយឡែកខើចទៅភោគអានេះដោយសារអីមិនមែនខ្ញុំជាស្ដាច់មិនមែនគេទុកខ្ញុំជាប្តីឬទុកខ្ញុំជាឪពុកទេបើសិនតែខ្ញុំធ្វើខុសអានឹងដោយសារអោយតម្លៃខ្ញុំត្រង់កន្លែងខ្ញុំអោយតម្លៃពួកគាត់អញ្ចឹងគាត់ ស្រូវតែបកលតម្លែងនេះមកអោយខ្ញុំទៅវិញខ្ញុំទទួលបានអ្វីដែលខ្ញុំអោយគាត់ខ្ញុំត្រូវតែបានអំពើល្អទទួលពីគាត់មកសម្រាប់ខ្ញុំវិញអញ្ចឹងខ្ញុំចង់មានការដាក់បទមួយចែករំលែកទៅអឺតាមបណ្ដាញ Facebook នឹងទៅបាទដើម្បីជាជាការរៀនសូត្រគ្នាទៅវិញទៅមកមានចំណុចណាល្អខ្ញុំកណ្ដាលក៏សូមរៀនរៀនរៀនតាមផងដែរអញ្ចឹង យើងកុំអោយវាទៅឆ្ងាយពីប្រធានបទដែលយើងកំពុងតែពិភាក្សានឹងខ្ញុំមើលឃើញថាអឺបងប្អូនជាប្រជាបរតខ្មែរយើងទាំងអស់មិនថាប្រសង់ហើយក៏មិនថាក្រហោះបាទត្រូវតែក្លាហានឡើងខ្ញុំនិយាយ ពាក្យថាក្លាហាន មិនមែនអោយបងប្អូន ការកំបិតការបន្ថែទៅធ្វើសឹកទេដូចខ្ញុំនិយាយខាងដើមខ្ញុំស្អប់ណាស់នយោបាយខ្ញុំខ្លាចទៅសង្គ្រាម ពីប្រជដូនចតាខ្ញុំស្លាប់ក្នុងសង្គ្រាមច្រើនណាស់ខាងលោកសេរីផងខាងកុម្មុយនីសនេះផងអញ្ចឹងខ្ញុំមិនចង់ឲ្យខ្លួននាមនេះងាប់ទៅចោលប្រប៉ាន់ងាប់ទៅចោលកូនចោលចោលទេចង់ឲ្យតាមយថាកម្មរបស់ខ្ញុំបាទពេលណាខ្ញុំស្លាប់គឺអស់អាយុសង្ខាររបស់ខ្ញុំអានេះរឿងរឿងរបស់ធម្មជាតិទៅខ្ញុំមិនចង់អោយស្លាប់ដោយដោយការបតហេតុណាមួយដែលហៅថាព្រឹកឬ ធ្វើឡើងដល់ចាត់ខ្ញុំបន្តដល់ដល់ខ្ញុំបន្តទេអញ្ចឹងខ្ញុំចង់បង្វែរឲ្យបងប្អូនយើងសម្លឹងទៅប្រវត្តិសាស្ត្រខាងក្រោយហេតុអីផែនទីខ្មែរប៉ាន់លបែងផ្សព្វថ្ងៃនៅប៉ាន់កញ្ចប់បារីយកកញ្ចប់បារីមករៀនក្រុងលបែងមើលទៅប្រហែលកញ្ចប់ បានពេញនឹងលបែងនេះមួយប៉ុន្តែឥឡូវយើងនៅប៉ាន់កញ្ចប់បារីដោយសារអីដោយសារតែនយោបាយដោយសារតែសង្គ្រាមនេះឯងបាទគេ គេយកភូមិសាស្ត្ររបស់ខ្មែរគេធ្វើនយោបាយដូចជាអឺជប៉ុនជាមួយនឹងនឹងអឺមិនបារាំងទៀតមិនបារាំងជប៉ុនហើយនឹងអាឡម៉ង់អាឡម៉ង់អាឡម៉ង់ហើយនឹងជប៉ុនមកសន្ទុះនឹងតាមកណាបានយល់អញ្ចឹងមកប៉ាក់មកក្រុមខ្មែរទៅចូលជប៉ុនមកក្រុមខ្មែរចូលអាឡម៉ង់ងាប់ដឹកណាងាប់ខ្មែរ ក្រោយពេលជប៉ុនហើយនឹងអាល្លឺម៉ង់ជប៉ុននឹងប្រាំងមកប៉ាក់មកក្រុមចូលទៅបារាំងមកក្រុមចូលទៅជប៉ុនងាប់ខ្មែរក៏មានដែលងាប់មិនមែនមិនងាប់ជប៉ុនទេងាប់ប៉ុន្តែវាហត់ណាស់វាប្រុសគេមកបតាយើងគេយកយើងយកនិយាយរួមមកគេយកសន្លឹកជែកយើងគេយកអង្គយើងគេយកស្នូលនំគេវិចនំតែម្ដងអញ្ចឹងតូនណាមិនយើងមិនមិនចំណាក់ខាតហើយ អ្វីដែលគេថាគេជួយយើងនឹងជាក្នុងការ បោកបញ្ឆោតទាំងអស់ហើយក្នុងការបោកបញ្ឆោតដោយសារដោយសារតែយើងល្ងងពេកវាទៅចិត្តត្រង់អត់ត្រង់ពេកវាទៅចិត្តល្ងងបាទវាត្រង់ពេកវាទៅចិត្តល្ងងអញ្ចឹងខ្ញុំចង់រំលឹកហើយនឹងចែករំលែកទៅកាន់បងប្អូនខ្មែរយើងទាំងអស់គ្នាត្រូវប្រើសតិបញ្ញាប្រើខួរក្បាលមែនតើខ្ញុំជឿថាអស់លោកមិនប្រសើរជាងខ្ញុំទេបើកលងងប្រប៉ាន់ខ្ញុំខ្ញុំចែកបចារណាប្រប៉ាន់នឹងតម្រាំអស់លោកមានសញ្ញាបត្របណ្ឌិត មហាវិទ្យាល័យខ្ញុំជឿថាมันมันល្ងងជាងខ្ញុំខ្ញុំសូមកត់សរសើរនិងខ្ញុំសូមឲ្យតម្លៃប៉ុន្តែតនជីវិតអស់លោកណូត្រូតែហ៊ានចេញមតិហ៊ានដឹកនាំហ៊ានតស៊ូចលនាយ៉ាងណាឲ្យកូនខ្មែរអូយមានសេរីភាពមិនមែនចលនាដឹកនាំទៅធ្វើសង្គ្រាមប្រឆាំងនឹងណាមណាជប់ទៅខ្ញុំសូមកុំកុំកុំអោយកុំអោយមានបង្ហូរឈាមទៀតប្រាពុតក៏មានបង្រៀនយើង ប្រាគ្រីសក៏មានបង្រៀនយើង អាចំណុចបង្ហូរឈាមតែយើងធ្វើអីឲ្យអហិង្សា យើងធ្វើអ្វីទៅតាមច្បាប់ជាតិនិងអន្តរជាតិហើយសំខាន់ខ្ញុំត្រូវការអ្នកចាស់ចូលរួមដើម្បីឲ្យដើម្បីបងប្អូន មានទស្សនៈកប៉ុសសំចាស់បានច្រើនការគិតបានវែងឆ្ងាយជួយដឹកនាំបងប្អូនខ្មែរយើងដូចជារូបខ្ញុំជាអ្នកលងងហ្នឹងកំពុងតែខំទូខំចែវហ្នឹងឲ្យបានទន្ទ្រឹមដល់ជាមួយនឹងអស់លោកទុករកភេទ រីកចម្រើនឬសេរីភាពជូនជាតិមាតុភូមិខ្មែរទោះបីណាស់ណាដឹកនាំខ្ញុំមិនសំខាន់សំខាន់បំផាត់រកឲ្យបានសុខស្រួលតែប៉ុណ្្នឹងបាទគេមានអីយើងមាននឹងហើយចំណុចដែលខ្ញុំចង់និយាយហេតុអីខ្ញុំចង់បានគេមានអីយើងមាននឹងខ្ញុំនិយាយតាមពុទ្ធតង់មិនមាននិយាយអាក្រក់ហើយបើខ្ញុំនិយាយអាក្រក់សូមរដ្ឋាភិបាលធ្វើទុកបុកម្នេញខ្ញុំចោលបើសិនជាខ្មែរនិងវៀតណាមគិញជាបងជាប្អូន បងប្អូនមានយ៉ាល់ប្រាក់នឹងអត់ហើយមានអនុវត្តនៅ ខ្មែរយើងខ្ញុំដូនតាចូលឆ្នាំមិនបានចប់សម្រាប់បានចប់ទៅក្នុងបញ្ជាតិរបស់បងប្អូនវៀតណាមបញ្ជាតិខ្មែរអត់បានចប់តើអេណាទៅហៅថាសិទ្ធិមនុស្សអេណាទៅហៅថាជនជាតិជាបងប្អូនអស់លោកមានមានយល់ពាក់ថាបងប្អូនអត់អេណាទៅហៅថាមហាសាមគ្គីជាដងកេតសាមគ្គីអស់លោកធ្វើអីបានយើងខ្ញុំធ្វើនឹងបានអស់លោកសង្ពហេគ្រឹះបរិស័ទពេញផែនដីយើងខ្ញុំខ្មែរក៏អាចសង្ពហេគ្រឹះបរិស័ទបានដែរ អស់លោកសង្ឃវត្តអារាមខាងពុទ្ធសាសនាយើងខ្ញុំក៏អាចសង្ឃបានដែរប៉ុន្តែក្នុងការសង្ឃគឺយើងខ្ញុំត្រូវតែឲ្យវាស្របច្បាប់ប៉ុន្តែយើងខ្ញុំដាក់ច្បាប់ដូចតែគ្រូគឹមនិយាយទេសុំដល់អស់សុំសុំដល់ឈប់សុំតិចយើងខ្ញុំសុំតែច្បាប់ក្រុមជំនុំគ្រឹះបរិស័ទសុំ25ដងសួរតែ25ដងប្រហែលឆ្នាំអស់លោកមានបានចាំអត់ពីឆ្នាំ2004របូតដល់ ឆ្នាំ2022 21ទើបយើងខ្ញុំបានច្បាប់ស្មកក្រុមជំនុំ សម្រាប់ខ្មែរក្រមហើយនៅប្រមាណគឺមិនតាន់មានច្បាប់ហើយទៅអេណាទៅដែលហៅថាសិទ្ធិសេរីភាពក្នុងជំនឿសាសនាអេណាទៅហៅថាភាពសាមគ្គីអេណាទៅហៅថាជាបងជាប្អូនសូមអរលោកត្រូវជួយពិចារណាឲ្យខ្មែរយើងខ្ញុំនេះផងហើយសូមអរលោកគុំគុំបង្កភាពជឿចាប់សម្រាប់ខ្មែរយើងខ្ញុំច្រើនពេក ពីព្រោះយើងខ្ញុំមិនចង់គំនុំមិនចង់ចង់ពែជូនអ្នកណាទេអ្នកដែលមានសាសនានឹងបើមិនកាន់សាសនាពុទ្ធក៏កាន់សាសនាគ្រិស្តដែរបើមិនកាន់សាសនាគ្រិស្តក៏កាន់សាសនាផ្សេងផ្សេងដែរគឺយើងខ្ញុំមិនមិនមិនមិនកាត់ផ្ដាច់ចេញពីចិត្តនឹងសាសនាបានទោះបីសាសនាណាក៏ដោយហើយសាសនាគឺមិនដែលបង្រៀនមនុស្សឲ្យធ្វើអាក្រក់បង្រៀនឲ្យមនុស្សធ្វើល្អប៉ុន្តែហេតុអីបុគ្គលនៅតែមានល្អនៅមានអាក្រក់ បាទពីប្រុសសវៈសវៈល្អនឹងអាភិវៈអាក្រក់នេះគឺវាមិនដាច់ចេញពីគ្នាវាចិត្តតែមិនត្រឹមគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាសិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើមនេះអាចធ្វើឲ្យយើងគ្រប់សញ្ជាតិដែលរននៅក្នុងប្រទេសវៀតណាមនេះវាបានប្រកដីវាបានសរសើរឡើងមកវិញបើសិនជាយើងនាំគ្នាប្រព្រឹត្តនាំគ្នាគោរពនាំគ្នាបង្កើតដូចជាខ្ញុំជិញខ្ញុំសង្ឃឹមថាឆ្នាំក្រោយៗនឹងមានបណ្ដាវត្តឆ្នាំក្រោយៗមានបណ្ដាភូមិបណ្ដាស្រុកបណ្ដាខេត្ត នឹងយកតម្រាប់តាមយើងខ្ញុំធ្វើនេះធ្វើឲ្យបានកាន់តែច្រើនប្រជាបរតខ្មែរយើង កាន់តែយល់ច្បាស់កាន់តែអោយតម្លៃគ្នាគោរពគ្នាទៅវិញទៅមកដើម្បីអីដើម្បីសុខសានរស់ជាបដុំមនុស្សហើយសុខដុំរមនាជាមួយនឹងគ្នាតែប៉ុណ្្នឹងក៏មានបានអីទៅចង់បានអីទេអស់លោកកុំថាអូកូនខ្ញុំនឹងបោះបោដើម្បីเตรียมទៀតទឹកដីកម្ពុជាក្រមបើណាក់ណាននិយាយពាក់នឹងអស់លោកធ្វើតាមច្បាប់ចុះ ទាំងរូបខ្ញុំក៏ដោយអត់ទៅលឺខ្ញុំនិយាយតែខ្ញុំចលនាខ្មែរដើម្បីត្រៀមត្រៀមទឹកដីខ្មែរក្រមមកវិញអស់លោកយកខ្ញុំយកទៅបាញ់ចោលចោះខ្ញុំមិនមិនមិនសោកស្ដាយទេពីព្រោះខ្ញុំមានគំនិតអាក្រក់ចង់បង្ហូរជាមចង់បង្កើតនៅភាពវឹកវរនៅក្នុងសង្គមបើសិនតែខ្ញុំចង់បានសេរីភាពចង់បានសន្តិភាពអស់លោកមេត្តាមេត្តាជួយផ្ដល់ឲ្យយើងខ្ញុំមានឱកាសផងដូចខ្ញុំនិយាយខាងដើមចឹងឥឡូវនេះខ្ញុំសទូចតាមរយៈចឹងខ្ញុំសទូចថាគួរ គួរតែអស់លោកកំពុងមានកៅអីអង្គីនៅក្នុងអង្គការសភាជាតិសិទ្ធិមនុស្សអនុវត្តចោះធ្វើចាគំរូចោះដើម្បីឲ្យយើងខ្ញុំនឹងគោរពហើយនឹងធ្វើតាម ជាពិសេសសូមមេត្តាឲ្យយើងខ្ញុំបានចូលឆ្នាំខាងមុខនេះដល់ឲ្យយើងខ្ញុំមានថ្ងៃជប់សម្រាប់ដី4ថ្ងៃទៅហើយបានប្រជុំបានឲ្យយើងខ្ញុំមានថ្ងៃជប់សម្រាប់ដី4ថ្ងៃទៅវៀតណាមមិនតាន់ទាំងដល់ចូលឆ្នាំផងចេញច្បាប់បាត់ទៅហើយឲ្យកម្មករឈប់ ដល់ទូកន្លះខែអីណោះហឹមបាទហើយយើងខ្ញុំមិនចំណែនបែនត្រេអីទេប៉ុន្តែយើងខ្ញុំកំពុងតែសទូចសំ បាទសទូចសំបើសិនជាអស់លោកបានជាងអស់លោកបានកន្លះខែយើងខ្ញុំសុំ3ថ្ងៃ4ថ្ងៃបានហើយយើងខ្ញុំអរគុណអស់លោកបាទហើយយើងខ្ញុំអរគុណហើយយើងខ្ញុំសូមគោរពដោយដោយសមត្ថចិត្តហ្មងបាទអានេះដែលដែលខ្ញុំចង់បានបាទគ្មាន អីក្រៅពីពីចង់បានសុខស្រួលរស់នៅជាមួយ គ្នាទេ សុំតែប៉ុណ្្នឹងហើយបើសិនជាហើយខ្ញុំជឿថា បងខ្ញុំកំពុងនិយាយទៅប្រាប់បងប្អូនវៀតណាមគាត់ស្ដាប់អត់បានទេខ្ញុំជឿថាបងប្អូនខ្មែរដែលកំពុងបំរើនៅក្នុងជួររដ្ឋាភិបាលវៀតណាមអាចយកទទួលអាចទៅបកប្រែឬដាក់សំណើទៅខាងអឺសភាពីព្រមមានខ្មែរអង្គុយនៅក្នុងកៅអីសភាបើតាមខ្ញុំនឹងដល់8ដល់10ណាក់8ដល់10រូបឯណោះអញ្ចឹងសូមអស់លោកអរណាក់ជួយជួយជួយខ្មែរផង ហើយដូចជាមន្ត្រីសង្ឃក្នុងនោះមានប្រជាអធិការសុកសានប្រជាអធិការអឺអឺថៃក៏គឹមអីដែរបងឈ្មោះអឺថៃអងអបាទជាជាជាមេកុនខេត ហើយសិតតែតែមានទួលនីតិនៅក្នុងរដ្ឋាភិបាលយើងសុំយើងសុំតែយើងមានទលួចទៅប្រឡងនេះណាច្បាប់គឺច្បាប់ឲ្យសុំរដ្ឋាភិបាលបង្កើតច្បាប់សម្រាប់ឲ្យយើងសុំឲ្យយើងរៀនឲ្យយើងអនុវត្តអញ្ចឹងយើងសុំទៅគាត់មិនឡុកតែបើសិនច្រឡុកខ្មែរយើងក៏អាចអាចក៏ប្រកគ្នាទិញបានបើសិនជាច្បាប់ហ្នឹងគេថាទេមិនអាចឡុកទេបើចង់បានអឺមិនអាចទិញទេបើចង់បានត្រូវតែអឺត្រូវត្រូវតែទិញមិនអាចឲ្យស្ទេស្ទេបានណាអញ្ចឹងបើចង់បានចាប់សម្រាប់ត្រូវបង់លុយទិញ ខ្មែរយើងខ្ញុំក៏ក៏ក៏ពណ៌គ្នាយកលុយទិញដែរនៅក្នុងតម្លៃណានោះបើសិនជាឡុកហើយបើសិនតែទេអត់ឡុកដែរអើយអញ្ចឹងខ្ញុំក៏សូមលើកម្រាមដៃដល់សូមសទូចថាសូមសូមលោកអស់លោកជួយអនុញ្ញាតជួយគិតដល់ដល់គូនចៅខ្មែរយើងខ្ញុំផងបាទខ្ញុំសូមបញ្ចប់មែនតែប៉ុណ្្នឹងសូមអរគុណព្រះអង្គហើយសូមប្រគុណបាទអូខេអរគុណណាស់បងថៃថាបានអត្ថាធិប្បាយពឹស្ដាល្អហើយមានន័យសេចក្តីល្អទៀត ឥឡូវចុងក្រោយសូមឲ្យបងបងគឹមគឹមឃីមមេតាធួសេចក្តីអំពាវនាវឬក៏ធួយ៉ាងណាដើម្បីធ្វើទឹកចិត្តរបស់យើងគេហៅថាផ្នត់កម្រិតរបស់យើងនឹងកុំឲ្យចាញ់គេពេកដោយបងថាបាននិយាយថាកាលណាដែលយើងល្ងងនៅយើងទៅជាយើងខ្លាចយើងខ្លាចទៅយើងល្ងងអឺទីផុតយើងនឹងល្ងងអឺ បាត់បង់នៅអ្វីជាម្ចាស់ការរបស់ខ្លួនឥឡូវបងគីមខីមានអីតតវ៉ាឬក៏អំពាវនាវយ៉ាងម៉េចចុងក្រោយអរគុណអរគុណណានិយាយពីបងថាគាត់និយាយក៏វាគួរសមអាចទទួលយកបានណាគណៈចង់តែបំពេញបន្តិចថាបាទរឿងសិទ្ធិសេរីភាពហ្នឹងគឺយើងកើតមកក្នុងផែនដីវាកើតកំណើតមកហើយបើតាមគំនិតរបស់ខ្ញុំថាវាកើតតាំងពីកំណើតហើយហ្នឹងដោយសារយើងវាមាន តំណាំងខ្មៅឯមួយដែលបិទយើងមិនអាចដឹងពិសិដ្ឋរបស់យើងណាតែពិតច្បាប់វាកើតតាំងពីធរមែនតាំងពីឆ្នាំ1948នោះហ្នឹងហើយប៉ុន្តែយើងឥឡូវជាងដល់74ឆ្នាំទើបយើងដឹងខ្លះខ្លះតែបើតែមិនដឹងថារណាំងខ្មៅបិទយើងរបៀបអីដែលយើងមិនយល់ហ្នឹងឥឡូវយើងបានដឹងហើយច្បាប់បញ្ចេញជាធរមែនឆ្នាំ1948 គឺរយៈកាល74ឆ្នាំប៉ុន្តែរយៈកាលទៅតែ2ឆ្នាំ3ឆ្នាំនេះខ្មែរទៅដឹងពីសិទ្ធិរបស់ខ្លួនសិទ្ធិរបស់មនុស្សយើងមកសិទ្ធិខ្លួននៅសូម្បីតែការប្រកាសរបស់លោកប្រធានរដ្ឋហូជីមិញនៅទីក្រុងនៅទីលានបាឌិញក៏គាត់មិននិយាយដែរវាកើតតាំងពីនៅប្រទេសអាមេរិកតាំងពីឆ្នាំ1776នោះប៉ុន្តែហេតុអ្វីយើងរណាំងខ្មៅនឹងបិទយើងដែលយើងមិនដឹងដល់អ្វីនោះវាសម្រាប់តែចិនជាតិយួនអាចទទួលសិទ្ធណា ឬមួយខ្មែរគ្មានសិទ្ធដែលអាចនឹងក្រោយតែត្រឹមតែរស់បានហើយរស់ហើយស៊ីដេកមិននឹងបានមិនឲ្យដឹងអាស្អីច្រើននេះវាជាការអយុត្តិធម៌មួយចំពោះយើងដែលជាចិនចិត្តដើមឲ្យតែដឹងបានឲ្យឲ្យតែឲ្យតែចេះស៊ីចេះដេកវានឹងបានកុំចេះដឹងច្រើនឬមួយគំនិតរត់ហ្នឹងចង់អញ្ចឹងហ្នឹងហើយហ្នឹងខ្ញុំចង់ចង់សួររត់អំណាចយួនឲ្យឆ្លើយបំភ្លឺខ្ញុំតិចមកសិតគេឲ្យតាំងពីឆ្នាំ1948ជាសល់មាន ហេតុអ្វីទើបតែពេលនេះពួកខ្ញុំកកកកាយទើបបានដឹងប៉ុន្តែដល់រយៈកាល74ឆ្នាំគិតតែយើងខ្ញុំអាចកកកកាយដល់ខ្លួនឯងដឹងប្រហែល2 3ឆ្នាំនេះតើវា70ប្រហែលឆ្នាំវានៅឯណាវាច្បាប់នឹងហើយដល់គេដឹងយកទៅអនុវត្តមិនបានទៀតណាហ្នឹងហើយណាញ់ខ្លួនដើរបច្ចាញ់បច្ចាលដើរកន្រាមគ្រប់រូបភាពដូចជាបង្ខាននិយាយខាងដើមទៅសួរពីរឿង តុងតាតុងនោះបើគ្មានស្អីអស់ចាទេសូម្បីប្រទេសអាត្រង់ទីនក៏មិនមែនតុងរបស់ពួកអាតតបាល់ប្រទេសឯករាជ្យនោះមិនមែនអាតុងឯករាជ្យរបស់វាមិនណាអាសេចក្តីសម្កល់ទៅខ្លាច់អីតុងនោះវាមិនបីប៉នោះគឺវាតាមដំណោះពុទ្ធសាសនានោះណែខៀវលឿងក្រហមនោះមិនតែខ្លាច់តុងឬមកឲ្យលោកឯងខ្លាច់កណាត់កណាត់នោះមិនមែនន័យមិនក៏ឲ្យលោកឯងខ្លាច់ខ្ញុំចង់សួររំអំណាចយួនខ្ញុំឆ្ងល់កណាត់នោះមិនមែនន័យមិន ចំណាត់សនជាងពុទ្ធសាសនាហ្នឹងខ្ញុំខ្ញុំលើកកំហំហ្នឹងពួនហ្នឹងមានគ្រប់ទៅយើងប្រើថ្ងៃហ្នឹងបាទតែណាក៏មែនឬមុខក៏ប៉ហ្នឹងវាចាំងភ្នែកលោកឯងឈឺក្បាលវិលមុខលោកឯងអីក៏បានលោកឯងវាខ្លាចប្រលឿងកំហំទៅវិញម៉េចឯងនឹងថាថាជាភាពកំសោយមិនសម្រាប់យួនណាជាភាពកំសោយគេដឹងចំណេះកំសោយគេបាក់អាមនុស្សខ្មែរយើងក្តីណាណាក្តីបរទេសតែឯងឆ្ងល់ចេះតែចេះតែធ្វើហ្នឹង ឥឡូវមិនទេគេឲ្យគេប្រាក់សាធារណៈខ្លះអីចាប់ភ័យអភ័យអប3នោះអាប្រនោះទៅកាន់អាវុធបំផុសបំផុលលើអានោះជាអត្តសញ្ញាណមួយដូចជាបង្ហាកាន់និយាយខាងដើម ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្មានទេសាសនាគ្មានទេអីមែនអីសង្កលទៀតអាបីប៉សង្កលទៅអានោះខ្មែរលឿងលឿងទេថាពុទ្ធសាសនាដែលវាអណ្ដោធានចុងក្រោយក្រោយតែលមៀតនឹងចង់ដៃនឹងនឹងថាប្រសង់នឹងអី នៅពុទ្ធសាសនាតែប៉ុណ្្នឹងវាខ្លាចទេដល់អព3នោះពេលម៉េចហើយចំពោះជាភាពមិនសយមួយហើយខ្លួនឯងទៅរៀនសិទ្ធពីពីបរទេសទៅណាទៅបន្ទោលសិទ្ធប្រហែលថ្ងៃហ្នឹងថាវាថាអាសັດគីងគុកមកប្របីនេះលោកឆ្នាំស្រែងអាខ្លួនឯងក៏ស្រែងខ្លោសោះហ្នឹងមកដល់លោកឆ្នាំស្រែងដល់គេមានអាឆ្នាំសម្រាប់ផឹកឯងនៅភ័យវិញឲ្យគេធ្វើទៅមិនទៅអីពិបាកគេដឹងសិទ្ធហ្នឹងដឹង74ឆ្នាំខំបិទអីពេលម៉េចឲ្យមនុស្សមិនសិទ្ធងអស់គ្នារស់នៅទៅ អត់មានការសង្គ្រាមហ៎អត់មានតលយៈភាពស្មើគ្នាទៅអត់មានការសង្គ្រាមដល់អាកាទេថនណាមួយទៅវាវាទៅតែមានសង្គ្រាមហ៎ប្រទេសវាសង្គ្រាមវាច្រើនសង្គ្រាមសង្គ្រាមសេដ្ឋកិច្ចណាតែសេដ្ឋកិច្ចអន់ប្លន់ស៊ីណាទុកងប់ទៅតែរឿងប៉ុណ្ណឹងអានឹងខ្ញុំចង់បញ្ជាក់ថារដ្ឋអំណាចក៏បីបើកទៅទលេអាពីសិទ្ធនោះក៏សិទ្ធរស់នៅថាប្រជាជននោះអាចមានសិទ្ធរស់នៅលើផែនដីដូចគ្នាមិនមែនតែអើឯងពួកឯងខ្មែរនឹងបាច់បានដូចអញទេអញមេ អញអូឯងអញម៉ែឯងមិនដាច់ចឹងនេះបាទតែការរស់នៅក៏រមិនភាពសមភាពណាបានរស់បានហើយនេះបានតែគ្នាកាន់លោកឯងដល់ពួកខ្ញុំលោកឯងចន់កោដោះស្លាប់អាណាព្រមវិញបានទេខ្ញុំពេញចិត្តទៅបីងាប់ក៏មនុស្សក្រមរណប់ណាដែរនៅទេអត់រអមកដល់អត្តភាពឲ្យពួកខ្ញុំរស់ឲ្យបានឲ្យស្រួលខ្លះផងមកកម្មកគេតាន់ដល់រដូវមេឃយួនហងប្រកាសឈប់មិនណាទាំងយើងនឹង ដល់រដូវចូលឆ្នាំបិណ្ឌកឋិនអកបុកហ្នឹងសុំណាម្ចាស់ក្រុមហ៊ុនមិនអោយមកទេណាកាត់ប្រាក់ខែគោលណាហ្នឹងខ្ញុំធ្លាប់ធ្វើការខ្ញុំដឹងធ្វើការងារក្រុមហ៊ុនខ្ញុំដឹងហើយពេលមកស្រួលតែលោកឯងពេលម្ល៉េះខ្ញុំនឹងស្អីមនុស្សដូចគ្នាហ្នឹងបើលោកឯងធ្វើស្រួលទៅតាមតុល្យភាពតាមច្បាប់សិទ្ធិមនុស្សទៅហើយលោកឯងស្រួលហ่ะហើយប្រទេសមិនបាច់កើតសង្គ្រាមទេហើយមិនភ័យអាប្ររឿងកំហំអីនោះទេអានោះកណាត់ហ្នឹង ជាដេសម្កល់ទៅរបស់ពុទ្ធសាសនាដែលវាវាចង់ដកធាននៅអាលមៀតដែលទៅសៀតជាតិនឹងជាប្រសងអញ្ចឹងឥឡូវមិនមែនអាមានទៀតទេអត្តសញ្ញាណប័ណ្ណមែនណាមិនដាក់ចិត្តខ្មែរណាហើយពុទ្ធសាសនាខ្មែរមិនតងយ៉ាវវៀតណាមថាតងយ៉ាវពុទ្ធសាសនាក៏ខ្មែរយើងຕົកខ្មែរក៏ខ្មែរយើងຕົកវៀតណាមលួនអស់តែមានអាណាសង្កល់ថាខ្មែរហើយប្រទេសលោកឯងនឹងមិនមិនមិនសេចក្ដីទេហើយទៅនិយាយគេឯងមិនមែនដល់54សេចក្ដី តែអាណាធ្វើបាត់អស់អាសេញត្រេតគេប្រហែលនោះទៅទៅណាបាត់អស់អា50 50 53ទៅណាវាមានតែសេញត្រេតមួយចាស់ឬមកប្រទេសវៀតណាមមានតែសេញត្រេតមួយដល់ទៅនិយាយគេតែមាន54ដល់ខ្លួនឯងអនុវត្តមកតែមកសេញត្រេតអត្តសញ្ញាណប័ណ្ណដាក់មកដូចជាបណ្ដើមទៅសេញត្រេតខ្មែរពុទ្ធសាសនាប្រពុតទៅបើណាគ្រីស្ទានដាក់គ្រីស្ទានទៅបើណាអ៊ីស្លាមដាក់អ៊ីស្លាមទៅបើណាម៉ុងតញ្ញាដាក់ម៉ុងតញ្ញាទៅបើណាពួកវ៉ាហាវដាក់វ៉ាហាវទៅមិនទៅ បញ្ហាអីអានេះដាក់គ្មានពុទ្ធសាសនាមិនមែនតែសញ្ជាតិដើមចាសញ្ជាតិ53នៅឯណាវាតែតើនិយាយគេនៅអង្គការសញ្ជាតិថាប្រទេសខ្ញុំមិនមែន54ណាអាចោះ53មនុស្សណាវេខ្ញុំចង់សួរដល់អំណាចខ្លួនតែប៉ុណ្្នឹងបានហើយគុណណាអូខេអរគុណហើយបងអឺមើលថាបើហើយជាអស់មានអីហែមអូខេឥឡូវបើបើបើសំឡេងបង បើកសំឡេងបងបើកសំឡេងបងបើកសំឡេងបើកសំឡេងបើកសំឡេងកណាព្រះអង្គចុងក្រោយកណាចង់មានរូបភាពមួយលើកបង្ហាញនេះជាសៀវភៅរបស់ចេញពីក្រសួងអប់រំរបស់ ប្រទេសវៀតណាមនិយាយអំពីសិលធម៌របស់ជនជាតិនីមួយៗការសម្លៀកបំពាក់ទៅនឹង ការជំរាបសួរការគោរពគ្នាទៅវិញទៅមករបស់រដ្ឋាភិបាលបោះចេញឲ្យគូនសិស្សរៀនថ្នាក់ទី1បាទអញ្ចឹងក្មេងចន្ទចិត្តខ្មែរជួបគ្នាគោរពគ្នារបៀបណាហើយគោរពចាស់ទុំរបៀបណាសំពះព្រះសង្ឃរបៀបណាហ្នឹងគឺគេមានទាំងអស់នឹងជាវប្បធម៌នីមួយៗសម្រាប់សញ្ជាតិនីមួយៗហើយខ្ញុំអឺ ខ្ញុំខ្ញុំកណាចំណាប់អារម្មណ៍កន្លែងដែលហើយខ្ញុំទាំងអរគុណបាទខ្ញុំទាំងអរគុណដល់រដ្ឋាភិបាលដែលបានបោះសៀវភៅនេះជាសិលធម៌ជាទំនៀមទម្លាប់ឯមួយរបស់ខ្មែរសម្រាប់ឲ្យកូនខ្មែររៀនដើម្បីឲ្យដឹងឲ្យដឹងឲ្យចាស់អំពីសិលធម៌របស់របស់ខ្លួនអានេះខ្ញុំចង់អរគុណរដ្ឋាភិបាលប៉ុន្តែខ្ញុំចង់សុំ ទីផ្ទាំងទៅរដ្ឋាភិបាលវៀតណាមមួយចំណុចអឺ ដែលសរសេរដាក់សញ្ជាតិខ្មែរជាខឺម៉ែខាងនេះព្រះអង្គព្រះអង្គព្រះអង្គមកបានឃើញអត់ព្រះអង្គបាទឃើញឃើញកណានឹងអក្សរនឹងចង់ដែរកណានេះដាក់អឺខឺម៉ែមិនមែនខ្មែរទេដាក់ខឺម៉ែហើយកណ្ដឹងដាក់នេះកណាបានត្រួតពិនិត្យមើលសៀវភៅនេះគឺមានឆ្លង កាត់ទៅខ្មែរមណាក់ដែលអឺឋិតឋិនហៀង តាថនហៀងនេះគឺខ្មែរយើងហើយមិនមែនកូរ៉េដូចក៏គ្រូប៉ែតសួរកណាដែរអញ្ចឹងឆ្លងកាត់តែមណាកប៉ុន្តែមណាកនេះមិនដឹងទៅកាត់គ្រូបង្រៀនក៏រមួយកាត់នៅខាងក្រសួងខ្មែរគឺរមួយកន្លែងណាកណាមិនច្បាស់ឡើអឺទួលនីតិរបស់ផងគាត់ប៉ុន្តែឃើញបានការត្រួតពិនិត្យពីអឺលោកថេកថេកថនហៀងប៉ុន្តែមិនដឹងទៅកាត់ពិនិត្យមិនបាច់មិនបានកាត់មិនចំណាប់អារម្មណ៍កន្លែងដាក់អឺខឺមែននឹង អញ្ចឹងតាមរយៈឱកាសជឿនឱកាសនេះដែរខ្ញុំជឿថារដ្ឋាភិបាល កំពុងតែតាមដានហើយសូមបងប្អូនយើងបណ្ដាញ Facebook បានចូលមើលនឹងសូមចែករំលែកឲ្យឲ្យបានច្រើនមែនតើឲ្យដល់រដ្ឋាភិបាលខ្ញុំជំនុំប្រពេលថ្នាក់លើដល់ថ្នាក់ក្រោមពីអឺលោកងៀងពូតង់លោកអឺនាយករដ្ឋមន្ត្រីអឺភុកងៀងសុងភុកប៉ាមិនចិន ហើយរឿងដិនវ៉ែជាដើមហើយនឹងអស់លោកដែលនៅក្នុងសភាជួយជួយពិចារណាជួយពិនិត្យហើយកែជួយកែតម្រូវមកបាទនេះមិនដឹងថាចេតនាឬអចេតនាប៉ុន្តែបើខ្ញុំចង់និយាយឲ្យចាំបងអានឹងចេតនាទេមិនមែនអចេតនាទេបើខ្ញុំល្ងងបបាន់ខ្ញុំវិញខ្ញុំមើលដឹងខុសសម្រាប់ដល់អស់លោកសិតសាស្ត្រាចារ្យដែលបោះសៀវភៅនេះឲ្យពិនិត្យសៀវភៅនឹងហើយមិនបិចបានបានទុកឲ្យខុសអញ្ចឹងអានឹងមិនមែនជាអចេតនាទេ គឺចេតនាតែម្ដង អញ្ចឹងសួរតើអេណាតូណែខ្ញុំសង្កត់ធ្ងន់ទៀតណាអាលោកអេណាតូហៅថាបងចិនជាតិជាបងប្អូនសាមគ្គីមិនរួចទេគ្រាន់តែប៉ាន់នឹងវាយតម្លៃយើងខ្ញុំហើយបាទគ្រាន់តែប៉ុណ្្នឹងអស់លោកចន់ឆ្លីរឿងខ្ញុំហើយគ្រាន់តែប្រែកថាខ្មែរមួយម៉ាត់អស់លោក ដាក់មិនបានអស់លោកដាក់ខមែដាក់ខមែសំបីទៅនៅក្នុងសាលាមន្ទីរនៅនៅហាណូយ54ចន្ទជាតិគេសរសេរ dân tộc Khmer ច្បាស់លាស់ប៉ុន្តែដល់មកដល់ចិនបតអក្សរនេះបិចវាវាវាវាវាហឺប្រាំមិនក៏មិនបានបានទៅជានៅខឺមែវិញណាអូខេបាទចំណុចនេះមួយដែលខ្ញុំកណាជាចិនជាតិខ្មែរជាកូនខ្មែរមិនទទួលយកចិត្តខ្លាចហើយសូមទទួលដល់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ត្រូវតែកែជាបន្តកុំទុកអញ្ចឹងបើទុកអញ្ចឹងឲ្យលោក មិនមែនអចេតនាទេឲ្យលោកចេតនាបំបត្តិពូជសាសខ្មែរតែម្ដងខ្ញុំនិយាយឲ្យចំជិះទៅបាទឲ្យលោកបំហៅតែមានបំណងកែពូជសាសខ្មែរយើងខ្ញុំអស់ពីតាសញ្ញាណបានឲ្យលោកមកកែជាភាសាជាជាឈ្មោះខ្មែរវិញអក្សរខ្មែរវិញអាកន្លែងនេះក៏យើងខ្ញុំខ្ញុំតំណាងឲ្យខ្មែរ50 21ខេត្តសូមប្រតិកម្មចំណុចនេះថាទទួលអរដ្ឋបាលត្រូវតែ បដូរផ្លាច់ជាបន្តសរសេរមកខ្មែរឲ្យច្បាស់ឲ្យខ្មែរយើងខ្ញុំហ្នឹងបើសិនជាទុកក៏យើងខ្ញុំជាខ្មែរជាបងជាប្អូនហើយបើសិនជាមិនកែទេនាងហើយខ្ញុំចង់ជំរាបប្រាប់ពិភពលោកនឹងបណ្ដាលោកយាយលោកតាប្រគុណម្ចាស់គ្រប់ព្រះអង្គតាមបណ្ដាញ Facebook គឺទាំងប្រគេននឹងជំរាបប្រាប់ថានេះគេកំពុងតែចេតនាបំបត្តិពុះសាសយើងតែម្ដង អានេះក៏មានក៏មានការផន់ច្រឡំដែរផន់ច្រឡំបិចបើសិស្សរាចាបើបើបើខ្ញុំក៏មានសញ្ញាបត្រសាលាមតិផងនេះមនុស្សខ្ញុំប្រកបបានដឹងតែសរសេរខុសជាតម្រាំអស់លោកជាសិស្សរាចារបស់សិភៅនេះហេតុអីអស់លោកមិនដឹងខុសចំណិចនេះគឺអស់លោកកំពុងតែចេតនាម៉ាក់ថ្ងៃដល់ពុជសាសខ្មែរយើងខ្ញុំខ្ញុំសូមប្រាប់ថាអស់លោកកុំបង្កចែជឺការជឺចាប់មកលើខ្មែរយើងខ្ញុំទៀតសូមឈប់បានឈប់ចោះដើម្បីរស់ សុខផ្ដុំរំគណៈរមនាជាមួយនឹងគណៈគណៈសូមមានតែប៉ុណ្្នឹងសូមអរគុណសូមអរគុណបាទអរគុណណាហ្នឹងហើយត្រង់ចំណុចហ្នឹងសូមបន្ថែមត្រង់ពាក្យមួយទៀតគេប្រើពាក្យថាខ្មែរណាមបោយើងហាមដាច់ខាតកុំអោយយកឈ្មោះមកដាក់ឲ្យពួកយើង យើងមានឈ្មោះពួកយើងសម្រាប់ហៅហើយគឺយើងមានខ្មែរក្រមមិនត្រូវអោយពួកហៅពួកខ្មែរយើងហៅខ្មែរណាមបោទេទេពីហ្នឹងទៅមុខយើងត្រូវតែហៅថាខ្មែរក្រមឲ្យពេញពេញមាត់ ប្រជាពលរដ្ឋរបស់យើងត្រូវខាងដែនដីកម្ពុជាក្រមកុំអោយខ្មាស់អៀនប្រើពាក្យថាខ្មែរក្រមអូខេហ្នឹងហើយហើយកុំយកឈ្មោះខ្ញុំកណាតែព្រះអង្គកណាកណាសូមកាត់ប្រសាសព្រះអង្គកណាសូមកាត់សង្ឃដកាព្រះអង្គរឿងហៅខ្មែរណាំបអានឹងយើងមិនអាចហាមគេបានទេគេហៅចោះប៉ុន្តែអ្វីដែលយើងត្រូវហាមម៉ត់យើងណាខ្មែរក្រមយើងទៅទៅហាមម៉ត់យើងទាំងអស់គ្នាគឺក៏មិនហៅខ្មែរណាំបបានដូចខ្ញុំកណាហៅខ្មែរក្រមខ្មែរក្រម ពីប្ររដ្ឋាភិបាលមានតែសេនៅឯហាន់ណយមកបតាំងប៉ុណ្ណានៅដាក់យ៉ាងຕົកខ្មែរក្រមនោះខ្ញុំមិនហៅខ្លួនឯងណាពិភពលោកគេអានគេហៅយើងខ្ញុំខ្មែរក្រមនោះអស់លោកក៏សរសេរថាខ្មែរក្រមនោះហេតុអីអស់លោកហៅថាតាមបបានអញ្ចឹងក្នុងកណាននិយាយថាចតដែរចតដែរថាក្នុងគំនិតអចេតចេតនាមិនមែនជាអចេតនាកណាសូមចប់កណាអរគុណអូខេ មួយទៀតកុំឲ្យប្រើពាក្យមៀងទៀតអត់មែនត្រូវការប្រើពាក្យមៀងឯខ្មែរក្រមហ្នឹងហើយអូខេអរគុណបងតាំងពីដែលមានជ្រាបពេលវេលាបានចូលរួមក្នុងកិច្ចពិភាក្សាក្នុងវេទិកាអឺគេហៅថាទស្សនៈខ្មែរក្រមរបស់យើងហៅថាផប់បណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមហើយគឺជាប្រធានបទរបស់យើងគឺ ផ្លាស់ប្ដូរផ្នត់កំណត់ខ្មែរក្រមលើរបស់យើងកុំអោយចាញ់ច្រាបទៀតទៀតណាអរគុណបានអរគុណសូមជួបតែនឹងពុទ្ធពរតម្លៃ4ប្រការសូមអរគុណដល់ពុទ្ធបរិស័ទប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនាសូមឲ្យបានសុខចម្រើនហើយសូមឲ្យមានសិទ្ធិសេរីភាពតស៊ូឲ្យបានសម្រេចជាស្ថាពរនៅថ្ងៃអនាគតខាងមុខខ្លះៗនេះឲ្យបានឆាប់រហ័សដោយសេចក្តីប្រាថ្នាសូមអរគុណច្រើនសូមថ្វាយបង្គំលាសូមចម្រើនពរលាបាទគណៈគណៈទៅអង្គ